ជាបឋមកណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់អង្គជំរាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីហើយក៏សូមស្វាគមន៍ទៅដល់បងប្អូននៅក្នុងបណ្ដាញ YouTube ផងដែរមកជួបជាមួយយើងខ្ញុំទាំង3នាក់ថ្ងៃនេះគឺមានលោកខិនជំរឿនម្នាក់ទៀតនៅក្នុងទូទួលសម្លេងមនសិការខ្មែរ គឺថ្ងៃនេះគឺជាថ្ងៃ7មករាគឺជាថ្ងៃដែលយួនចូលឈ្លានពានខ្មែរក៏ចង់រំលឹកកូនខ្មែរនៅគ្រប់សម័យកាលមិនថាសម័យកាលណាទេត្រូវតែចងចាំថាថ្ងៃនេះគឺជាថ្ងៃដែលយើងចូលចងចាំមិនមែនជាថ្ងៃដែលយួនចូលមករំដោះខ្មែរទេគឺជាថ្ងៃដែលយួនចូលមកឈ្លានពានខ្មែរហើយគឺជាថ្ងៃដែលយួនគេបន្តនៅផែនការក្នុងការសម្លាប់ខ្មែរបន្តទៀតនៅក្នុងសម័យពលពតចាក៏សូមស្វាគមន៍ទៅដល់បងប្អូនផងដែរសួស្តីសូហ្វីអេណាសម្ដេចជំរឿនសូមជួយសម្ដេច សូមជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ YouTube និងបណ្ដាញ Facebook ទូទាំងពិភពលោកទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃដែលខ្មែរឈឺចាប់គឺជាថ្ងៃដែលខ្មែរបាត់បង់មិនមែនជាថ្ងៃ7មករាដែលយើងត្រូវចងចាំដែលយើងត្រូវដឹងគុណយឿនទេគឺយើងថ្ងៃដែលយើងគឺឈឺចាប់របស់ខ្មែរយើង 7មករាគឺជាថ្ងៃដែលយួនឈ្លានពានខ្មែរមិនមែនជាថ្ងៃដែលយួនមករំដោះខ្មែរទេពាក្យរំដោះគឺជាពាក្យបោកប្រាស់ខ្មែរ40ឆ្នាំហើយអញ្ចឹងទេយើងណាយើងយើងយើងដូរពាក្យថារំដោះថាគឺជាថ្ងៃ7មករាមិនមែនជាថ្ងៃរំដោះទេគឺជាថ្ងៃឈឺចាប់របស់ខ្មែរចាអញ្ចឹងយើងចង់ចាំទាំងអស់គ្នាហើយយើងនិយាយប្រាប់តកូនតចៅយើងដែលតតគ្នាហើយបញ្យលបងប្អូនខ្មែរដែលកំពុងតែឆ្លុះវិញនឹងពួក7មករា ចឹងទេឲ្យគាត់យល់ឲ្យគាត់មើលឃើញសកម្មភាពពិតកុំឲ្យជឿលើតែសម្ដី ការបោកប្រាស់40ឆ្នាំជឿលើទង្វើដែលគេធ្វើដាក់ពលរដ្ឋខ្មែរចាអរគុណច្រើនសូមជួយលោកជំរឿនបាទជាបឋមសូមក្រាបថ្វាយបង្គំព្រះធរណត្រៈគ្រប់អង្គសូមជម្រាបសួរលោកតាយាយបងប្អូនជនជាតិថ្ងៃនេះមានសេចក្តីរីដែរបានជួបបងស្រីទាំងពីរនាក់ហើយមិនដឹងថាបងស្រីសុខទុក្ខយ៉ាងណាយើងខានជួបមួយរយៈហើយបាទសូមជម្រាបសួរ ចាជំរាបសួរអរគុណច្រើនលោកជំរឿនសុខសប្បាយធម្មតាពេលសម្ដេចមករយៈនេះបើនិយាយពីសុខទុក្ខសុខសប្បាយខ្លាំងណាស់ប៉ុន្តែនៅពេលដែលយើង ចូលដល់ថ្ងៃមួយដែលជាថ្ងៃប្រជាពលរដ្ឋខ្មែរយើងអឺឈឺចាប់ណាស់ជាថ្ងៃដែលរំលឹកនៅការឈឺចាប់ហើយយើងនៅតែបន្តការឈឺចាប់ទោះបីថា3ឆ្នាំ8ខែ20ថ្ងៃបានកន្លងផុតទៅ40ឆ្នាំជាងហើយប៉ុន្តែនៅដល់នៅរហូតដល់ថ្ងៃនេះខ្មែរនៅតែទទួលរងនឹងការឈឺចាប់ដដែល 7មករាគឺជាថ្ងៃមួយដែលយើងមិនមែនជាថ្ងៃដែលថាបងប្អូនខ្មែរគឺតែងតែបំពោលបង្វក់យ៉ាងយុវជនខ្មែរចំនួនក្រោយថាជាថ្ងៃដែលយួនចូលរបស់ខ្មែរបើចឹងហើយបានជាដល់ថ្ងៃនឹងហើយធ្វើឲ្យយើងនៅតែទទួលរងនឹងការឈឺចាប់ទទួលរងនៅអញគំនាបនៅអាខែគំនាបផ្លូវចិត្តណាធ្វើឲ្យយើងមិនអាចបំភ្លេចបានណាតើយើងយើងយើងយើងយើងគួរតែថាឥឡូវយើងធ្វើចិត្តមិនយើងធ្វើចិត្តថាអឺអ្វីដែលគេនិយាយហ្នឹងយើង ត្រឹមហើយពីយល់ប្រាប់កូនចៅយើងថាវិជ្ជាការពិតគឺយ៉ាងម៉េចពេលវេលានេះពេលវេលាមិនមែនជាយើងធ្វើចិត្តដើម្បីទទួលយកគឺជាពេលវេលាដែលយើងបង្ហាញកញ្ចក់យើងត្រឡប់ទៅវិញយើងត្រូវឆ្លុះបញ្ចាំងមករាទៅវិញហ្នឹងហើយត្រូវតែបកស្រាយចូលមកមករាចូលមកបកស្បែកមេអីហ្នឹងហើយចូលមកចាហ្នឹងហើយចឹងមកថាថ្ងៃនេះខ្ញុំត្រូវតែចេញមកនិយាយនឹងក្រុមការងារខ្ញុំគឺថាថ្ងៃនេះចេញមកធម្មតាសម្ដេចខុនចម្រើនគាត់មិនទៅចូលបានចូលជុំឲ្យពួកខ្ញុំមកនេះដោយសារគាត់ជាប់រៀន បើថាបើនិយាយអញ្ចឹងចឹងហើយយើងនៅស្រុកក្រៅនេះយើងសុខសប្បាយណាស់សម្ដេចសុខសប្បាយមែនទែនសម្ដេចជំរឿនយើងសម្ដេចសុខសប្បាយខ្លាំងណាស់ប៉ុន្តែអាយគេហៅថាមនសិការជាតិឆន្ទៈនឹងទឹកចិត្តយើងដែលយើងក្នុងនាមជាកូនខ្មែរយើងវាអត់សុខរស់វាមិនសុខវាសុខតែផ្លូវកាយតែផ្លូវចិត្តយកមានក្តីសុខផ្លូវកាយសុខណាស់តែផ្លូវចិត្តយើងឈឺចាប់នៅពេលដែលប្រទេសជាតិយើងវាអត់គឺថាអត់មានក្តីសុខពិសេសពលរដ្ឋខ្មែរ យើងនៅតែឃើញគាត់ទទួលរងនៅឯការធ្វើទុកពុកបុកម្នេញពីជនប្រតិការចាអរគុណច្រើនខ្ញុំសូមបកគលនីតិនេះជូនទៅគុណភាសាខ្ញុំម្ដងចាអហ្នឹងហើយ7មករាឥឡូវយើងឃើញអាមេបោក7មករាអត់នៅក្នុងស្រុកទឺធ្វើបន់រំលឹកខួបឲ្យពលរដ្ឋដឹងគុណ7មករាគេកន្លែងទៅតាំងខ្លួនជាបរោះអស្ចារទៅរំដោះប្រទេសដទៃឲ្យទៅជួយប្រទេសដទៃប្រទេសខ្លួនឯងរញ៉ៃ ពោពេញទៅដោយបញ្ហាពលរដ្ឋកំពុងតែវេទនាស្រែករោគយុតិធធស្រាប់ខ្លួនឯងតាំងខ្លួនជាបរោះជីសេះសទៅជួយប្រទេសដទៃហ្នឹងហើយអញ្ចឹងទេគេភ្លេចធ្វើបុណ្យ7មករាអត់ផលយើងអត់ចង់ឲ្យគេធ្វើ7 7គឺជាសំណាងល្អសម្រាប់យើងហើយដែលគេមិននៅរំលឹកឲ្យយើងដឹងគុណគេប៉ុន្តែសូមឲ្យបងប្អូនកុំភ្លេចអ្នកក្នុងស្រុកខ្មែរគឺជាថ្ងៃដែលយើងត្រូវឈឺចាប់គឺយើងត្រូវតែមកនិយាយ រឿង7មករាយើងយកហេតុយកផលមកនិយាយបើសិនជាយួនមករំដោះមែនចុះមូលហេតុអ្វីណាយួនចាំបាច់ណាមូលហេតុអ្វីចាំបាច់យួនមកធ្វើស្តូ24ខែក្រុងឲ្យខ្មែរដឹងគុណលោកជំរឿនខ្ញុំសួរលោកជំរឿនថាមូលហេតុអ្វីបើសិនជាមករំដោះគេចាំបាច់ជំរុញគេឲ្យគេអរគុណណាឲ្យគេអរគុណ40ឆ្នាំថាគឺយើងនៅជាពាក់គុណគេប្រហែលឆ្នាំទៀតបានានត្រូវចាប់ពន្ធហ្នឹងឬក៏យើងត្រូវតែសងជីវិតខ្មែរឲ្យបាត់ពូជឬក៏បាត់ទឹកដីរបស់យើងជាស្ថាពរបានគេសុខចិត្ត បាទអរគុណបងស្រីឆ្លៀតឱកាសបងបើកកម្មវិធីក៏បានសួរសំណួរមកខ្ញុំមួយពាក់ព័ន្ធនឹងដឹងគុណថ្ងៃ7មករាក៏ដូចដឹងគុណយួនតែខ្ញុំមុននឹងឆ្លើយសំណួរបង ខ្ញុំសូមចូលរួមថ្ងៃ7មករានេះខួបប្រហែលឆ្នាំបងដឹងទេថ្ងៃនេះខួប40ឆ្នាំខួបប្រហែល40ប្រហែលឆ្នាំតាមគេ79មកខ្សែតិចតួចរសែនេះតែជាងអីយ៉ា យល់បានតាំងបើលឺសលេងហ្នឹងឯងក្មេងអត់បើ40ឆ្នាំជាងហើយ43ហើយ43 44ហើយប៉ុន្តែឥឡូវខ្ញុំគូបខ្ញុំគូបសំណួរជាមួយសូហ្វីសិនអឺដោយសារដើម្បីកុំឲ្យនេះទទួលសម្ដេចជំរឿនគាត់ទុកចន្លោះឲ្យសួរមិញសម្ដេចថាយើងគួរដឹងគុណយួនណាហើយខ្ញុំក៏នៅក្នុង សំណួររបស់សូហ្វីនឹងដែរខ្ញុំក៏សូមជ្រាបចូលមិនតើ អ្នកដែលអ្នកដែលត្រូវដឹងគុណហ្នឹងតើយួនត្រូវដឹងគុណខ្មែរឬក៏ខ្មែរត្រូវដឹងគុណយួនតើអ្នកណាត្រូវដឹងគុណអ្នកណាចាអរគុណច្រើនសម្ដេចជម្រឿន42 43ឆ្នាំហើយយ៉ាត្រឹមត្រូវហើយ44ឆ្នាំចាអរគុណច្រើនជាពើសុជាតិ44ឆ្នាំខួប44ឆ្នាំ បាទមានបងប្អូនខ្លះថា42បងប្អូនខ្លះថា43បងប្អូនថា44គេ79 79ថា80ចុះ82ដក79មកបក79 2000 79 2021ទៅ43ឆ្នាំហ៎44ហើយពី42ឆ្នាំបើយើងឥឡូវទៅវាឥឡូវយើងទៅចូលមិនតាន់ចាប់យ៉ាងណាផងមិនតាន់ចាប់ខែមួយផងទៅចាប់ដើមឆ្នាំ2000 2022ណា42ឆ្នាំចាចាបាទ ហ្នឹងហើយខ្ញុំក៏នៅចូលរួមបន្តិចអគ្គពព័ន្ធនៅថ្ងៃ7មករានេះជាប្រវត្តិសាស្ត្រសូម្បីតែ អ្នកដែលរំដោះ7មករាខ្លួនឯងហ្នឹងគឺអឺឯកឧត្តមប៉ែនសវណ្ណក៏ថាជាថ្ងៃដែលយួនឈ្លានពានខ្មែរយើងចឹងណានេះជាភាសាដ៏ដ៏មានតម្លៃនៃដង្ហើមចុងក្រោយរបស់ឯកឧត្តមប៉ែនសវណ្ណគាត់បាន ប្រសាសន៍ថា7មករាគឺគាត់បានរំដោះ ប៉ុន្តែអ្នកទទួលផលគឺហ៊ុនសែនបាទគឺហ៊ុនសែនបានធ្វើតាមបញ្ជាយួនឲ្យចាប់ប៉ែនសវណ្ណយក ដាក់គុកនៅប្រទេសវៀតណាមឲ្យជាប់គុក10ឆ្នាំជាង បាទ10ឆ្នាំ3ខែ10ថ្ងៃបាទនេះតាមខ្ញុំចាំណាចាបាទក៏ពិតទៅមែនតែន7មករានេះគឺការរំដោះនោះគឺលោកតាប៉ែនសវណ្ណដែលជាការជំនន់នោះគាត់នៅក្នុងការគ្រប់គ្រងរបស់យួនដែរគាត់ក៏ជា អត់យួនលើកបន្ទប់ដែរប៉ុន្តែលើកបន្ទប់របស់គាត់នោះគឺអត់លួអត្តមគតិក្នុងការដែលចុងក្រោយដែលយួនបញ្ជាឲ្យគាត់ចុះហត្ថលេខាទទួលជនជាតិយួននៅគ្រប់ខេត្តក្រុងទាំងអស់ហ្នឹងចំនួនប្រមាណដូចជាជាង100000នាក់អានោះហ៎ខ្ញុំមិនច្បាស់ទេប៉ុន្តែដឹងបាទបខំបខំឲ្យលោកតាប៉ែនសវណ្ណហ្នឹងសញ្ញេឬក៏ទទួលស្គាល់ជនជាតិយួនណា រស់នៅទឹកដីកម្ពុជា ស្របច្បាប់ពេលនោះលោកតាប៉ែនសវណ្ណគាត់បញ្យល់ព្រមហើយពេលនោះក៏ហ៊ុនសែនឆ្លៀតឱកាសហ្នឹងគាត់ថាទុកឲ្យគាត់ធ្វើអញ្ចឹងបងហ៊ុនសែនធ្វើមានន័យថាលោកតាប៉ែនសវណ្ណទៅធ្លាក់ពីអំណាចអញ្ចឹងពេលនោះក៏ហ៊ុនសែនយកមនុស្ស3 4 5នាក់ទៅឡើងចាប់លោកតាប៉ែនសវណ្ណទាំងយប់ហ្នឹងចងមុខគាត់ដឹកតាមលានហោះពលតុងយកទៅវៀតណាមតែម្ដងទៅដាក់គុកនៅវៀតណាមទាល់តែមានអន្តរជាតិកោតទោសឬក៏ ដាក់ទណ្ឌកម្មនៅប្រទេសវៀតណាមបានលែងមកលោកតាប៉ែនសវណ្ណមកវិញបាទនេះដែរជាប្រវត្តិសាស្ត្រដែលយើងមើលដឹងថាការដែលលោកតាប៉ែនសវណ្ណហ្នឹងគឺហ៊ុនសែនផ្ទាល់អ្នកចាប់គាត់ដាក់គុកនេះជាប្រសាសន៍របស់លោកតាប៉ែនសវណ្ណណាបាទនេះហើយគឺអ្វីដែលយើងចង់ហែកបន្ទាប់មកគេប្រវែងបានថាលោកហ៊ុនសែនហ្នឹងគឺជាអ្នករំដោះ7មករាការពិតមិនមែនទេហ៊ុនសែនគាត់តែជាកូនឆ្លូបមួយ ជាមនុស្សគេហៅថាដើរលីកំភ្លើង TikTok TikTok តាមក្រោយលោកតាប៉ែនប្រវ៉ាន់នេះឆ្នាំ8ជាងមានរូបថតខ្លះខ្លះបងប្អូនឆែកមើលទៅឃើញហ៊ុនសែនសូម្បីតែសម្ដេចជាសៀមសម្ដេចហេងសំរិទ្ធហ្នឹងគឺគាត់ធំជាងហ៊ុនសែនម្នាម្នៃផងប៉ុន្តែពួកគាត់ចិត្តអត់ឆៅដូចហ៊ុនសែនហ៊ុនសែនជាមនុស្សគេហៅស៊ីឈាមហត់ឈាមណាហើយយួនវាចូលចិត្តណាស់អ្នកណាដែលហ៊ានសម្លាប់មនុស្សបាញ់ខ្មែរនេះឯងវាចូលចិត្តបំផុតព្រោះខ្មែរក្រហមវាមានខ្មែរក្រហមពីរប្រភេទមានខ្មែរក្រហមវៀតណាមមានខ្មែរក្រហមចិន បាទអញ្ចឹងវាបាញ់សម្រាប់ខ្មែរយើងបានទាំងសងខាងអញ្ចឹងណាបាទនេះគឺជាថ្ងៃ7មករានេះគឺការសម្រាប់ខ្មែរគ្មានតួលេខណាច្បាស់លាស់ទេបាទអ្នកខ្លះថា3លានអ្នកជាងអ្នកខ្លះថា2លានអ្នកជាងយើងអត់មានតួលេខច្បាស់លាស់ប៉ុន្តែខ្មែរយើងស្ទើរដាច់ពូជនៅខ្មែរខ្មែរក្រហមនេះប៉ុន្តែដោយសារបងប្អូនប្រជាពលរដ្ឋរត់ភៀសខ្លួនមកជំរុំសាយធូសាយអេកសាយអីចឹងទៅ បានរួចខ្លួនខ្លះអ្នកខ្លះក៏បានទៅ ក្រៅប្រទេសខ្លះក៏ជន់មានស្លាប់អ្នកខ្លះក៏បត់ដៃបត់ជើងនៅជំនាន់នោះគឺហើយពេលនោះក៏គេមិនឲ្យរួចខ្លួនឯងគេបង្កើតក៏5ឆ្នាំ85ទៀតបងទាំងពីរបាទបងបានដឹងហើយឆ្នាំ85គឺដឹកនាំដោយហ៊ុនសែននេះដែលដែលដែលមេក5ហើយនឹងអ្នកផ្សេងទៀតខ្ញុំភ្លេចឈ្មោះគាត់ហើយគឺសម្រាប់ខ្មែរយើងអស់មិនតិចម៉ឺនទេមិនតិចម៉ឺនក្បែរលានអ្នកបាទដែលគេនាំមនុស្សមកកាប់ព្រៃកាប់ស្កាឈើតាមព្រំដែនថៃជន់វិញស្លាប់អ្នក គេថាកាជំនាន់នោះមានពាក្យស្លោកមួយគេថា ទៅជីឡានមកវិញជីចានណាតែពេលទៅឡានដាក់ណែនត្រង់ទៅត្រឡប់មកវិញជីចានអានេះជីចានតែអានេះខ្ញុំពាក្យពាក្យស្លោកនោះមួយដែលខ្ញុំចាំអាហ្នឹងសូមជម្រាបបងប្អូនលោកតាយាយជាពិសេសយុវជនចំនួនក្រោយសូមក្រឡេកទៅមើលអានប្រវត្តិសាស្ត្រខ្មែរឡើងវិញបាទអ្វីក្នុង YouTube ទៅក៏បានដែរដាក់ប្រវត្តិសាស្ត្រឆ្នាំ70 65 80មកអ្នកណាអាក្រក់ណាល្អអត់មានភូតអីបានទេបងប្អូនណាហើយ ពេលខ្លះក៏សៀវភៅដែលសរសេរបោះពុំផ្សាយមួយចំនួនក៏គេបំផ្លៃវត្តសាសដែរសឹងរាល់ថ្ងៃថាហ៊ុនសែនជាតែចូលយត់ទៅទៀតបាទតែចូលយត់ឯណាធ្វើរូបចម្លាក់ឯណាឯណីប៉ុន្តែតែចូលយត់ចំក្រោយគឺអ្នកចំណិតដែលចូលយត់ហ្នឹងកាត់ដាច់កាត់កដែលចូលយត់ហ្នឹងបាទបាទហ្នឹងបើយើងមើលតាមសម្ដេចជំរឿនមិនមែនតែនេះទេសំបីតែមានមេដឹកនាំម៉ាឡេស៊ីមួយក៏ក៏គាត់បានបង្ហាញដែរណា គាត់ថាយួនចូលឆ្លៀនពៀនខ្មែរ7មករាយួនមិនបានចូលមកជួយខ្មែរទេមេដឹកនាំបានម៉ាឡេស៊ីណាលោកលោកអីគេដែរឈ្មោះគេលោកប៉ាន់ជូហ៎តែគាត់បានចេញអ្នកណាអឺគាត់ឈ្មោះអឺអីស៊ីនឡុងលីស៊ីឡុងបាទលីស៊ីឡុងបាទមេដឹកនាំសហបុរីបាទនាំសហបុរីបាទគាត់ថានាយករដ្ឋមន្ត្រីសហបុរី ខ្ញុំសូមអានខ្លឹមសារនេះដែលខ្ញុំបាញ់សារហ្នឹងអ្នកណាមិនដឹងថាយួនឈ្លានពានកម្ពុជាហើយអ្នកណាខ្លះមិនទទួល ថ្ងៃ7មករាឆ្នាំ1979នោះថាជាថ្ងៃ រំដោះនោះសូម្បីតែ UN ក៏មិនទទួលស្គាល់ដែរព្រោះវៀតណាមចូលមកកម្ពុជាធ្វើជាធ្វើឲ្យកម្ពុជា ប្រសើរឡើងទេ គឺមានធ្វើឲ្យកម្ពុជារលាយហិនហោចទឹកដីបាត់បង់ និងសម្រាប់ខ្មែរខ្មែរពិការរាប់លានអ្នកបាទហើយនឹងថែមទាំងថែមទៀតផងគឺមានថ្ងៃ23ដុល្លារឆ្នាំ1991ទេដែលឲ្យកម្ពុជាភាសាបានខ្លះគេថាមិនមែនភាសាទេណាភាសាបានខ្លះបាទភាសាបានខ្លះបាទនេះគឺតាមសំណេររបស់មេដឹកនាំសង្ហបុរីដែលឈ្មោះលីសិនឡុងបាទបាទស្បែកតែមេដឹកនាំបរទេសក៏គេឯកភាព ទៅនឹងប្រជាពលរដ្ឋខ្មែរឬគណៈបកប្រឆាំងជាពិសេសលោកធានសំរងស៊ីហ្នឹងក៏ធ្លាប់បានបន្សាត់ដែរថាយួនបានឈ្លានពាន ខ្មែរយើងប្លន់ទ្រព្យសម្បត្តិយើងលោកតាប៉ែនសវណ្ណហ្នឹងក៏គាត់បានខ្លាដែរថាយួនដឹកមាសយើងរាប់តោនពេជ្រយើងណាហើយរោងចក្រយើងរាប់រយយកទៅប្រទេសយួនស្ទើរអស់ហិនហើកតិចទីបាទឥឡូវដល់សប្តាហ៍ថ្ងៃគ្មានសល់អីទេបាទអានេះដែលយើងចង់រំលឹកប្រវត្តិសាស្ត្របាទ មួយជំរឿនបើលោកជំរឿននិយាយអំពីជ័យភ័ណ្ឌដែលយួនបានដឹកចេញពីស្រុកខ្មែរទៅពីការបែកសម័យពលពតហ្នឹងខ្ញុំខ្ញុំបានចូលមកភ្នំពេញហ្នឹងគឺជាពេលវេលាចូលមកដែលគេគឺទីក្រុងភ្នំពេញនៅលប៉ាត់លប៉ាយឯងខ្ញុំនៅក្មេងអាយុខ្ទង់10ឆ្នាំជាង11 12បើចឹងខ្ញុំបានឃើញព្រឹត្តិការណ៍ហ្នឹងគឺឃើញអីវ៉ាន់នៅតប៉ាត់តប៉ៃហើយខ្ញុំទៅរត់លេងនៅក្នុងវាំងខ្ញុំចូលទៅក្នុងវាំងទៅរើយកឯងខ្សែកមាសមកធ្វើជាខ្សែលោតម្ពាក់ធ្វើអីហ្នឹងណា ហើយទៅនៅក្រោយមកប្រហែលក្រោយមកយើងថាប្រហែលខែក្រោយមកយើងឃើញតបឃើញក្បួនឡានយួនណាឡានតបយួនណាធ្វើជាមឈូសធ្វើអីចឹងណាដឹកទៅស្រុកយួនវិញប៉ុន្តែក្នុងមឈូសនោះមិនមែនសាកសពទេសម្ដេចជំរឿនក្នុងមឈូសនោះគឺសពតែមាសដែលគេ ដឹកទៅគេប្រមូលដែលជ័យប្រផំពីស្រុកខ្មែរមិនមែនត្រឹមតែមាសទេដែលយួនប្រមូលទៅពីស្រុកខ្មែរណាយួនប្រមូលទាំងអស់តាំងពីគ្រឿង គ្រឿងដែកតាំងពីផ្ទះថាអ្វីដែលជាអញ្ជ័យភ័ណ្ឌដែលយួនគេថាជាជ័យភ័ណ្ឌដែលវាជោគជ័យបាននៅស្រុកខ្មែរហ្នឹងប្រមូលគិតទៅយើងគិតទៅប៉ុណ្ណេះម៉ៃក្មេកកាលពីចំនួន60ជាងអញ្ចឹងគឺខ្មែរយើងប្រទេសខ្មែរយើងមានសពបែបខាងនោះគឺលឿនហ្នឹងហើយមកយកទៅស្រុកវាទាំងអស់យកទៅហើយហើយដល់ពេលចំនួនប៉ុលពតចំនួនប៉ុលពតគឺគេអត់មានប្រើប្រាស់ឯរបស់ហ្នឹងតាំងពីរោងចក្ររោងស្អីស្អីមានសពបែបយ៉ាងទាំងអស់ហ្នឹងហើយហើយដល់ពេលអញ្ចឹងចុះហេតុអ្វី បានតែយើងចូលក្នុងស្រុកខ្មែរមកអ្វីអ្វីគឺវានៅសល់អាជីវពលវានៅសល់តិចតួចទេតែគេប្រមូលហ្នឹងតែអា3ឆ្នាំហ្នឹងគឺកំពុងតែដឹកជញ្ជូនយកទៅឲ្យតាំងពីឡានតាំងពីអាក្រក់តាំងពីទ្រព្យសម្បត្តិតាំងពីអ្វីគឺបញ្ជូនទៅអស់ដល់តែពេលពួកយើងចូលមកទីក្រុងនៅសល់តិចតួចទេដែលយើងចូលមកសល់កប៉ិចកប៉ុកកប៉ិចកប៉ុកតិចតួចទេហ្នឹងហើយហើយខ្មែរខ្មែរចូលនៅទាំងអស់នៅទាំងអស់ពីការខ្មែរខ្មែរចូលភ្លាម នៅទាំងអស់ហ្នឹងចេះម៉េចពេកឧបមាថាឥឡូវក្នុងរោងចក្រកណាត់ក្នុងរោងចក្រអីចឹងគេប្រមូលទាំងអស់ហ្នឹងយកទៅដាក់កម្មឃ្លាំងឃ្លាំងឃ្លាំងឃ្លាំងឃ្លាំងចឹងហើយយកឲ្យឡានយន្តហ្នឹងដើរទៅដឹកពីឃ្លាំងយកទៅស្រុកវាហ្នឹងហើយតែវាឃើញក្នុងឃ្លាំងទេយើងមិនឃើញជាសាធារណៈអ្វីអ្វីមានអត់ទេឃ្លាំងគេក៏ក៏ឃ្លាំងគេដាក់ដាក់មកឃ្លាំងមកឃ្លាំងគឺមានប្រមូលហ្នឹងសំបីតែកាលពីជំនាន់ប៉ុលពតខ្មែរយើងអត់មានគ្រឿងអលង្ការគ្រប់គ្នា គេដើរប្រមូលពីខ្មែរយើង តាំងពីកៅអៅសម្លៀកបំពាក់គេមិនឲ្យស្លៀកពេលណាគេប្រមូលដាក់ឃ្លាំងឃ្លាំងឃ្លាំងឃ្លាំងឃ្លាំងឃ្លាំងណាយើងអត់មានស្លៀកយើងស្លៀកតែកៅអៅខ្មៅស្បែកជើងក៏កង់ឡានទេខ្មៅស្បែកជើងកង់ឡានហើយក៏បីជើងកៅអៅខ្មៅអត់មានគ្រប់គ្រាន់ទៀតតែគេចែកឲ្យហ្នឹងណាស្បែកជើងកង់ឡានមួកកតិបកសែងក្រហមណាមានមួយកម៉ែកកផ្លែពីរកផ្លែកៅអៅខ្មៅហ្នឹង ចាតែដល់ពេលអាក្តៅយើងយើងមានសពបែបយ៉ាងទាំងអស់នៅទីក្រុងភ្នំពេញប្រទេសខ្មែរមួយទាំងមូលដែលមានអ្វីអ្វីក៏មានដែរចុះហេតុអ្វីវាវាវាទៅណាជួននឹងហើយដែលប្រទេសវាក្រីក្រជាងយើងវាដឹកជញ្ជូនយកទៅស្រុកវាតាំងពីម៉ាស៊ីនដេតាំងពីរោងចក្រក្បាលម៉ាស៊ីននេះម៉ាស៊ីននោះតាំងពីគ្រឿងឡានតាំងពីស្អប់ទាំងអស់និយាយចាំទាំងអស់យួនយួនប្រមូលយកសម្បត្តិដែរយកសម្បត្តិជ័យភ័ណ្ឌខ្មែរណា ក្រោយពីពេលឈ្នះនឹងហើយរហូតដល់សម្បត្តិធម្មជាតិខ្មែរនៅលើទឹកនៅលើដីយួននៅតែបន្តយករហូតដល់សពថ្ងៃរហូតគេមរតកដែលបពៈបរោះខ្មែរបន្សល់ទុកឲ្យខ្មែរក៏យួននៅតែបន្តយកតើអ្នកណាត្រូវដឹងគុណអ្នកណាចាំឲ្យខ្ញុំកន្លែងនឹងមួយដែលខ្ញុំចង់ឲ្យសម្ដេចចម្រឿនជួយតែបកស្រាយប្រាប់បងប្អូនយើងផងគុំគុំឲ្យពួកអាពួកឈួតនឹងអំណាចពួកជនប្រជាការ ដែលយួនផ្ដាល់ទូនីតិឲ្យបន្តិចបន្តួចវានៅតែបំពុលបំភ័ណ្ឌណាយុវជនខ្មែរឲ្យយល់ច្រឡំទៀតចាសូមជើញសម្ដេចបាទអរគុណបាទមែនតើទៅខ្ញុំអត់មើលឃើញកន្លែងណាមួយដែលយួនបានសង្គ្រោះខ្មែរទេ ពេលដែលរៀបនឹងខ្មែរយើងត្រូវបាន អង្គការសហជាតិលោកដៃដោះពីខ្មែរក្រហមប៉ុន្តែដើម្បីឲ្យនយោបាយនេះឲ្យយួនដឹងគុណគឺជួនបាន យើងមើលតាមប្រវត្តិសាស្ត្រយួនបានវាយចូលមុនវាយចូលក្រាបខ្មែរហោមុននេះអ្វីដែលយើងស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរហើយយួនវាវាយចូលនេះវាលះបង់ជីវិត3000នាក់ប៉ុន្តែវាប្រមូលធនធានខ្មែរយើងឲ្យដឹងគុណ40ឆ្នាំជាងខ្ញុំសួរថា ផលប្រយោជន៍ខ្មែរយើងទ្រព្យសម្បត្តិខ្មែរយើងមួយចំនួនធំយើងយកអីមកនិយាយយកតែព្រៃឈើតែមួយគត់បាទយកព្រៃឈើមួយគត់ 40ឆ្នាំក្នុងមួយឆ្នាំវាប្រមូលព្រៃឈើយើងយកទៅលក់នៅអឺរ៉ុបមិនក្រោម4000លានទេបងប្អូនបងប្អូនយក4000លានទៅគុណនឹង40ឆ្នាំមើលបាទតើប្រមាណប្រមាណបងប្អូនគាត់តែព្រៃឈើមួយបាទគឺខាងអង្គការមួយនោះឬក៏ខាងអឺរ៉ុបគេប្រកាសថាយួនបាននាំឈើចេញពីប្រទេសកម្ពុជាទៅលក់ឲ្យអឺរ៉ុបនោះក្នុងមួយឆ្នាំមិនក្រោម4000លានទេនេះគាត់តែធនធានព្រៃឈើមួយគត់ចុះតម្រាំ ប្រែតម្រាំមច្ឆាតម្រាំអីផ្សេងផ្សេងដែលយួនរាល់ថ្ងៃកំពុងបំផ្លិចបំផ្លាញគ្រប់រូបភាពរ៉ែថ្មត្បូងអាត្បូងគុជនោះដែលនៅរតនគិរីមណ្ឌលគិរីដែលយួនពាត់មិនអោយខ្មែរយើងចូលទៅនោះគេបង្ហោះក្នុងបណ្ដាញសង្គមបងឃើញឯងគេដាក់បង្ហោះអាត្បូងមួយដែលមានតម្លៃមហាសាលនៅ លើពិភពលោកមានតែយួននេះយកបានភ្នំនឹងសិតតែត្បូងមានពណ៌គ្រប់ពណ៌ចម្រុះទាំងអស់គេយកទៅឈូសធ្វើអីបានគ្រប់យ៉ាង ពេលដែលយើងចាប់បាន location គឺនៅខេត្តរតនគិរីហើយគេបិទព័ត៌មានតរាល់ថ្ងៃនេះគេថានៅប្រទេសយួនបាទអានេះហើយដែលយើងមើលឃើញថាខ្មែរមេដឹកនាំខ្មែរយើងដែលមានគំនាបដែលគេលើកបន្ទប់ដោយការរៀបចំរបស់យួនដែលដាក់ហ៊ុនសែនជាមេដឹកនាំនេះគេមើលឃើញថាប្រយោជន៍បានទៅលើវៀតណាមនឹងវា90%ទៅហើយបាទ90% 10%សម្រាប់ពលរដ្ឋខ្មែរវាមិនដែលម៉ែអាណាដឹកនាំប្រទេសជាង40ឆ្នាំហើយ នៅតែអគុណសន្តិភាព7មករារលាយរលត់យួនមកនៅប្រទេស ពីពេញប្រទេសគ្រប់ខេត្តក្រុងមិនឯគ្រប់ខេត្តក្រុងគ្រប់ភូមិឃុំមកទៀតឥឡូវនេះយួននៅស្ទើរតែគ្រប់ភូមិទាំងអស់បាទកន្លែងណាក៏អត់មានយួនបាទអានេះហើយតែជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិខ្មែរយើង នៅពេលខាងមុខហើយកូនខ្មែរយើងនឹងត្រូវ បានគេពង្វក់ស្រីស្រាលបែងពីលាអាវ៉ាសែនឹងឡំវល់ពេញប្រទេសកម្ពុជា ចុងក្រោយនេះគេបង្រួបប៉ុណ្ណឹងហើយមានមានអ្នកស្នេហាជាតិឆ្នាំ2013គឺមានយុវជនរាប់លានអ្នកងើបឡើងបាទរាប់លានអ្នកងើបឡើងប្រហែលជា2ទៅ3លានអ្នកត្រង់នោះហើយធ្វើហ៊ុនសែនអត់អស់ចិត្តត្រូវត្រែប្រើមធ្យោបាយមួយទៀតគឺគ្រឿងញៀនចុងក្រោយបងណាគ្រឿងញៀនបាទបងប្អូនឃើញហើយប្រហែលឆ្នាំចុងក្រោយនេះគឺរបបរូនពេញមិនមែនខ្ញុំចោទទេតែយើងមិនដែលស្គាល់គ្រឿងញៀនបែបបុកទៅណាទេ អ្នកដែលមកភ្នំពេញបានស្គាល់គ្រឿងញៀនអ្នកនៅស្រុកស្រែចកាអត់ដែលដឹងថាគ្រឿងញៀនយ៉ាងម៉េចម៉ាតកកមិនម៉ាអីយ៉ាងម៉េចអត់ដឹងទេប៉ុន្តែឥឡូវនេះគឺគ្រឿងញៀនសាយភាយទូទាំងប្រទេសកម្ពុជាធ្វើឲ្យយុវជនយើងខ្លះរត់ចូលឡានខ្លះលោតលើស្ពានខ្លះកាប់សម្លាប់ខ្លះចាប់រំលោភម៉ែឪខ្លួនឯងបងប្អូនខ្លួនឯងកូនខ្លួនឯងនោះធ្វើឲ្យប្រទេសជាតិយើងវឹកវរ ទៅជីអត់មានបញ្ហាអីហើយចាប់បានមេគ្រឿងញៀននោះទៀតអត់បានដាក់ទោសទណ្ឌតាមច្បាប់ទេបាក់ពួកខ្សែហោគាត់ជួយគាត់គឺដោះលែងបាទហើយខ្ញុំឧទាហរណ៍ថ្មីថ្មីមិនបាច់យើងទៅនិយាយរៀបរាប់ជាង40ឆ្នាំទេយើងនិយាយតែមួយខែម្ដងមិនទាន់ដល់មួយខែទេបាទប្រហែលជាខ្លះខែ20ថ្ងៃកន្លងផុតនេះគឺឆ្នាំញៀនគាត់តែខេត្តកំពង់ស្ពឺមួយដែលជនជាតិនៅ4 500នាក់ឯណា បាទ4500នាក់នៅខេត្តពុងស្ពឺតាមតំបន់កន្លែងរ៉ូសៀប៉ុន្តែមានតែក្រុមហ៊ុនមួយនោះទៅនាំគេហៅថានាំជែកនាំស្វាយជែកទឹកចិនហ្នឹងបែរជាចាប់គ្រឿងញៀនដល់ទៅ80តោនដល់ស្រាវជ្រាវទៅការពិតខ្ញុំជឿជាក់របបនេះគេដឹងខ្លួនណាបាទអ្នកណានៅពីមុខពីក្រោយហ្នឹងគេដឹងច្បាស់ណាស្រាវជ្រាវទៅប៉ះខ្សែអញប៉ះពួកអញក៏គេបង្កើតស្ថានភាពផ្សេងទៀតទៅបាទអានេះគឺជាអ្វីដែលគេបំលែងស្ថានភាព បាទគេបំលែងសានការមិនបង្កើតអូឯងទៅមើលពួកបឹងទលេសាបទៅយកដីកាប់បំផ្លាញព្រៃឈើព្រៃលិចទឹកអីអស់ណាបាទដល់មានភ្លេចគ្រឿងញៀនអស់តោះដល់លេងបឹងទលេសាបជុំវិញហ្នឹងសួរសួរទៅសិតទៅប៉ះកូនចៅគាត់ទាំងអស់បាទប៉ះកូនចៅអស់សិត3 4 5000ហិតតាណា4 50000ហិតតារហូតដល់សុកទូចគាត់លន់មាត់ថាមែនទេដាច់មែន3 4 5000 3 4 50000ជាង100,000ហិតតាហើយមែនអ្នកតូចទៅធ្វើទេ កូនលំដាច់នឹងមកបាទដល់អញ្ចឹងណាគេធ្វើ40កសែតដល់អញ្ចឹងទៅតែអានេះនិយាយយូរចូលអញដដែលចូលលន់កូនចៅដដែលណាសួរថាអ្នកដែលបំផ្លាញព្រៃឈើកាប់ព្រៃឈើឬក៏រុករានដីទាំងអស់ហ្នឹងបើអត់បើកដៃពីខ្សែហោពីវងតកូហ៊ុនសួនណាហ៊ានណាបងស្រីខ្ញុំឆ្ងល់មិនយល់ត្រង់ហ្នឹងណាចឹងវាធ្វើធ្វើទៅវាប៉ះពាល់សាច់គាត់ខ្លាំងពេកគាត់បន្លប់ស្ថានភាពមួយទៀតគាត់ធ្វើស្ថានភាពផ្សេងទៀត ណាអានេះហើយដែលមើលឃើញថារបបនេះតែងតែគេយកស្ថានភាពបំលែងដើម្បីបង្ងាប់ស្ថានភាពមួយទៀតដូចប្រហែលថ្ងៃនេះអញ្ចឹងការពិតដូចរឿងខ្ញុំមិនចង់វែងឆ្ងាយពីខាងថ្ងៃ7មករាប៉ុន្តែចង់និយាយអ្វីដែលជាថ្មីដែលជាយើងមើលឃើញថារបបនេះកំពុងតែបង្វក់អ្នកតាមដាននយោបាយវល់ហ្មងបាទវល់ហ្មងណាឃើញប្រហែលថ្ងៃនេះសំខាន់បន្តិច អាទាំងអស់ហ្នឹងហើយគឺវាពាក់ព័ន្ធនឹងអា7មករាដែលគេមកបោកប្រាស់យើងគេមកគ្រប់គ្រងយើងគេមកបំផ្លាញយើងវាពាក់ព័ន្ធគ្នាបើសិនជាអត់មាន7មករាយើងក៏អត់រលីដល់សពថ្ងៃហ្នឹងដែរចា៎ណាយើងក៏អត់មានគ្រឿងញៀនយើងក៏អត់មានថ្មៃយើង កាប់ចាក់គ្នាឆ្លោះគ្នាបចោលគ្នាយើងក៏អត់មានថ្មៃយើងចំណាក់ស្រុករាប់លានណាគឺថាយើងវាអត់មានគេតាមចាក់តាមចោលដោយសារពួកអំពើពាក់ព័ន្ធនឹងពួកអំពើមករាដោយសារដោយសារយួនរបស់ឆ្លៀនពៀនខ្មែរវាមកគ្រប់គ្រងខ្មែរវាលើកហ៊ុនសែនមក បន្ត មកមកប្រឡងខ្លួនធ្វើជានាយករដ្ឋមន្ត្រីខ្មែរប៉ុន្តែធ្វើឆ្កែបំរើគេអាទាំងអស់នេះហើយគឺការគ្រប់គ្រងរបស់យួនដែលធ្វើតាមកម្មណាយួនចង់បានណាយួនឬវាគ្រប់គ្រងយើងបានហើយវាអត់ឲ្យយើងឆ្អែតវាអត់ឲ្យយើងចេះវាអត់ឲ្យយើងមានអំណាចវាបិទសិទ្ធយើងសពបែបយ៉ាងអស់អត់យើងខុសហ៊ុនណាគេគឺខុសហ៊ុនសែនទៅកាប់ជំនន់ពលពតចឹងឯងយើងនិយាយជាយើងនិយាយឲ្យពួកអំពើមកក្រៅភ្នាក់ភ្នែកណាចាយើងចំនួនពលពតចំនួនពលពតណា យួនចិននៅពីក្រោយពលពតដែលសម្រាប់បង្កើតពលពតមកណាដោយរាល់ថ្ងៃដោយរាល់ថ្ងៃដោយរាល់ថ្ងៃហ៊ុនសែនបង្កើតគណៈបកអញ្ចឹងណាបង្កើតគណៈបកផ្សិតអានឹងអានឹងហ៊ុនសែនអ្នកបង្កើតយួនអ្នកបង្កើតដើម្បីតែបំបែកសម្លេងខ្មែរប៉ុន្តែគេមិនចង់ឲ្យឈ្នះទេណាហើយទៅពេលបោះឆ្នោតឈ្នះតែគេទៅជំនាន់ពលពតយួនវាបង្កើតពលពតចិនវាបង្កើតពលពតហើយមកសម្រាប់ខ្មែរហើយអានឹងហើយដែលគេចោទថាខ្មែរសម្រាប់ខ្មែរដោយរាល់ថ្ងៃអញ្ចឹងវាលើកបន្ទុកហ៊ុនសែនមកធ្វើបាបខ្មែរសម្រាប់ខ្មែរណាដល់ពេលយួនរួចខ្លួនរហូតយួនចេញគឺថាណា ហ៊ុនសែនគឺជាសាប៊ូសម្រាប់នាងដៃយួននឹងចិនដែលសម្រាប់ខ្មែររាល់ថ្ងៃហ្នឹងរាល់ថ្ងៃគេមើលមកឃើញខ្មែរសម្រាប់ខ្មែរខ្មែរឆ្លោះគ្នាតែយើងមានបានឆ្លោះគ្នាណាតែយើងឆ្លោះតែជាមួយយួននឹងចិនដែលនៅក្រៅហ៊ុនសែនតាអាថ្ងៃហ្នឹងយើងត្រូវប្រះបងប្អូនខ្មែរយើងពួកអំពើមករាឲ្យព្រឹបនេះចាសុំទោសសម្រាប់ចម្រៀនខ្ញុំឆ្ងល់ណាស់ចោះហេតុអីក៏ហ៊ុនសែនគាត់តែងប្រកាសខ្លួនគាត់បើថាខ្លួនគាត់នោះគឺជាខ្មែរចោះហេតុអ្វី បានគាត់សុកចិត្តណាសុកចិត្តបំពេញនឹងមហិច្ឆតាឲ្យជនបរទេសគឺយួនហើយនឹងចិនហើយពាណិជ្ជការយើងតែងតែឃើញគាត់នឹងធ្វើបាបពលរដ្ឋខ្លួនឯងហើយគាត់មិនខ្លាចក្នុងការបំផ្លាញជាតិសាសន៍ខ្លួនឯងហើយគាត់មិនមិនញញឹតក្នុងការដែលគាត់កាត់ទឹកដីខ្មែរឲ្យទៅយួនបើគាត់ជាខ្មែរហេតុអីក៏គាត់ធ្វើអញ្ចឹងកន្លែងនោះមួយខ្ញុំមិនអស់ចិត្តទេនេះតែគាត់ជាអ្នកណាអរគុណបងអាជំនួយនេះល្អ បាទសំណួរនេះល្អមែនតើចំពោះអ្វីដែលហ៊ុនសែនជាខ្មែរប៉ុន្តែដូចជាកាន់ជើងបរទេសរវាងខ្មែរខ្លួនឯងតែងតែធ្វើបាបចាប់យាយីដាក់គុកសម្លាប់គ្រប់ពេលវេលាត្រង់នេះគ្មានអីចម្លែកទេបាទសម័យបច្ចេកវិទ្យាដែលមានប្រព័ន្ធអ៊ីនធឺណិតក្នុងបណ្ដាញមេឌៀសង្គមបង្ហាញសាធារណជនគ្រប់ពេលវេលាអាចតាមដានមើលនេះគឺមានអីចម្លែកទេគ្រាន់តែ បងប្អូនប្រជាពលរដ្ឋមួយចំនួនធំ ភាគច្រើនគាត់ខ្វះខាតក្នុងការស្វែងយល់ព័ត៌មានទូទៅទៅ គាត់ចូលចិត្តទៅកម្មវិធីតុកតុកកម្មវិធីអីផ្សេងផ្សេងសបាយសបាយពាក់ព័ន្ធនឹងរឿងនយោបាយគាត់អត់ចាប់អារម្មណ៍ប៉ុន្តែបើគាត់ចាប់អារម្មណ៍តាមដានព័ត៌មានសង្គមបន្តិចទេណាពាក់ព័ន្ធនឹងការអូសរឹបដីធ្លីប្លន់ប្រជាពលរដ្ឋណាកັບបំផ្លាញព្រៃឈើព័ត៌មានបងប្អូនអាស៊ីសេរី VOA ដែលពួកគាត់ខំយកផ្សព្វផ្សាយពួកគាត់ share ពួកគាត់តាមដានស្ដាប់តែ3 4 5ថ្ងៃគាត់ជក់ចិត្តដល់អារម្មណ៍ពេលនោះគាត់ដឹងពីប្រទេសជាតិគាត់មានបញ្ហាខ្លះ ប៉ុន្តែផ្ទុយទៅវិញគឺគេរៀបចំឲ្យមានប្រព័ន្ធបំផ្លាញខួរក្បាលរបស់មនុស្សជាពិសេសយុវជនដែលពេញធ្វើនយោបាយនេះកុំឲ្យចង់ដឹងពីនយោបាយគេបង្កើតតន្ត្រីស្រាបៀ ABC ស្រាបៀ Anchor ស្រាអៀលីអូស្រាបៀកម្ពុជាស្រាបៀគ្រប់សពបែបយ៉ាងអស់រាល់សៅអាទិត្យបាទទៅតាមខេត្តផ្សេងផ្សេងអស់គឺដាក់តារាល្បីល្បីអញ្ចឹងទៅធ្វើឲ្យយុវជនហ្នឹងគាត់ចង់សុបាយគាត់ថាខ្ញុំសូមកាត់បន្តិចកន្លែងហ្នឹងណាកន្លែងចង់និយាយថាខ្មែរយើងស្វែងរកព័ត៌មាន ធម្មតាប្រទេសគេគ្រប់គ្រងបានពួកកុម្មុយនីសវាបង្ហាញអ្វីដែលចំណេញនយោបាយរបស់គេណាអញ្ចឹងតែក្នុងគ្រប់ទូរទស្សន៍របស់គេហ្នឹងគឺគេបង្ហាញប្រហែល40ឆ្នាំហើយណាខ្មែរយើងគាត់ទៅចាប់ដើមលេង Facebook បន្តិចបន្តួចឯងដល់អញ្ចឹងទៅពួកគាត់ភាកតិចដែលគាត់លេង Facebook ហ្នឹងនៅតាមដានព័ត៌មានពិតប្រាកដគឺគាត់ដឹងតិចតួចឯងអត់ច្រើនទេតែគ្រាន់ថានៅក្នុងហ្នឹងបណ្ដាញ Facebook ហ្នឹង បើសិនជាក៏មានពួកយើងនៅក្រៅប្រទេសសូម្បីអ្នកនៅក្នុងប្រទេសខ្មែរក៏គាត់តាមតាមនយោបាយដែរតាមបណ្ដាញ Facebook ណាគាត់លែងចង់ឯសាយសាសនាគាត់ដឹងកញ្ចៅពួកអាចោអាចោយួនឆ្លៀនពៀនណាគាត់លែងមើលហើយដឹងថាការការបោកប្រាស់គាត់មកតាមដាននយោបាយឬតាម Facebook ឬតាម TikTok ឬក៏តាមអ្វីខ្លះក៏ដែរមិនអត់ទេណាតែគ្រាន់ថាគេហាមឃាត់គេគំរាមគេកំហែងគេហាមឃាត់គាត់គេបំបិតសិទ្ធគាត់មិនឲ្យសូម្បីតែអាស៊ីសេរីហ្នឹងក៏មិនចង់មកស្ដាប់ដែរអានេះគឺគេបំបិតសិទ្ធរបស់គាត់ហ្នឹងហើយ មានអ្នកខ្លះមានអ្នកខ្លះគឺគាត់មិនមិនមិនចាប់អារម្មណ៍មែនរឿងនយោបាយគាត់ចាប់អារម្មណ៍ថាអាណាឈ្លោះគ្នាជាប្រចោលគ្នាគាត់ចាប់អារម្មណ៍ថាអាណាណាលក់លេលក់ស្អីអាណាអញ្ចឹងទៅណាអ្នកខ្លះអញ្ចឹងទៅគឺគាត់ភាកតិចដែរខ្មែរយើងអមតាមដាននយោបាយដោយសារដោយសារសង្គមហ្នឹងគេមិនបង្រៀនឲ្យយើងយល់ដឹងគេចង់បំបត្តិព័ត៌មានអ្វីជាការពិតគេចង់បង្កើតព័ត៌មានណាដែលគេចង់ឲ្យយើងឃើញអានឹងយើងវាពិបាកតែយើងសំណាងឡដល់យើងមានបណ្ដាញ Facebook ចឹងហើយធ្វើឲ្យខ្មែរយើងភាកច្រើនគឺយើងដឹងរឿងពិតជាច្រើនរឿង7មករាដែលយួនវាមកបន្លំខ្មែរបើវាមកសម្លាប់ខ្មែរវាថាមករំដោះខ្មែរអញ្ចឹងហើយផៃសំណាងល្អដែលពួកយើងនេះអាចចេញមុខមកខ្មែរនៅក្រៅប្រទេសនេះអាចចេញមុខមកបកស្បែកនិយាយជាការពិតនិយាយពីទង្វើ ដែលគេបិទបាំងហ្នឹងគឺយើងអាចនិយាយបានច្រើនចាអរគុណសំទោសចាបាទមែនតើទៅគឺគេបានរៀបចំជាប្រព័ន្ធ មិនថាយុវជនមិនថាយុវចាស់ទេយុវជនគេរៀបចំតាំងពីក្រសួង បាទក្រសួងអប់រំដូចយើងឃើញហើយក្រសួងអប់រំបានប្រកាសថាមិនយកនយោបាយមកពាក់ព័ន្ធជាមួយសាលារៀនទេ បាទគេចូលប្រាប់ទៅដល់ក្នុងសាលារៀនក្រសួងប្រកាសប៉ុន្តែពេលឃោសនាម្ដងម្ដង ក្រៅពីគណៈបកប្រជាជន ចូលសាលារៀនអត់បានទេបាទពាក់អាវគណៈបកប្រជាជនទៅចូលចែកចំណាយដល់សាលារៀនបាទនេះហើយគឺជាអ្វីដែលយើងមើលឃើញថា ពួកក្រសួងអប់រំឲ្យដូចប្រឡងនៅក្នុងឆ្នាំនេះអញ្ចឹងប្រឡងបាក់ដប់អញ្ចឹងគឺពាក់ព័ន្ធនឹងរឿងនយោបាយទាំងអស់បាទសំណួរភាគច្រើនគឺពាក់ព័ន្ធនឹងរឿងនយោបាយបាទតែអ្វីដែលយើងមើលឃើញគឺការដឹកនាំបាទការដឹកនាំមានចេតនាមួយមិនចង់ឲ្យយុវជនយើងស្រឡាញ់ជាតិមាតុភូមិទេគឺដឹកនាំរបៀបថាក្បាលអាណាសក់អានឹងបាទដឹកនាំរបៀបក្បាលអាណាសក់អានឹង ហើយខ្មែរយើងជាទម្លាប់រាល់ថ្ងៃបងប្អូនឃើញហើយតែមានរឿងអីល្មមល្មមគេអត់ជួយគ្នាទេដោយសារអីដោយសារវាប្រើអវបធរឧទាហរណ៍ថា មាន គ្រោះថ្នាក់ចរាចរណ៍មួយនៅតាមដងផ្លូវអ្នកដែលបុកផាំងទៅងើបរួចរត់ព្រុចបាត់ទៅបាត់ទៅឬក៏បុកហើយទៅបាត់ទៅហ្នឹងអាគ្នាអ្នកទៅជួយនេះធ្វើឡើងដឹងខ្លួនឆ្អល់មុខអាអ្នកគ្នាជួយហ្នឹងដល់អញ្ចឹងឥឡូវនេះវាបាក់ស្បាតគ្រប់គ្នា បាក់ស្បាតភាកច្រើន គឺតែងើបឡើងដឹងខ្លួនពុំមានមើលឆ្អល់នេះនោះអាអ្នកនៅក្បែរនឹងឃើញចឹងអានឹងចាប់អានឹងសិនរួមនឹងខុសត្រូវដឹងស្រាប់ហើយសមត្ថកិច្ចប៉ូលីសអាជ្ញាធរចៅក្រមស្រុកខ្មែរយើង បើគ្មានលុយកាក់គឺអត់ដោះលែងទេបញ្ហាគឺត្រង់ថាគេរកលុយតាមជំនាញបាទរកលុយតាមជំនាញទីកន្លែងនោះបើលោកជំរឿនខ្ញុំឃើញវប្បធម៌ខ្មែរយើង ភាកច្រើន គឺគាត់អត់មានសូវវប្បធម៌ជួយគ្នា ច្រើនតែវប្បធម៌ឈរមើលឧទាហរណ៍ខ្ញុំឃើញនៅស្រុកខ្មែរ ហ្នឹងហើយឃើញនៅស្រុកខ្មែរភាគច្រើនពេលណាបងប្អូនខ្មែរយើងមានផ្ទះមានសម្បែងត្រូវឆេះត្រូវអីបើសិនជាឡានទឹកអត់ទាន់មកក៏ដោយគឺឬក៏ឡានទឹកមកក៏ដោយបើយើងនៅស្រុកគេអានេះណាតែយើងទៅឈរទៅទឹមទៅតេងមើលទៅមុខទៅមាត់គេគេផាកយើងគេស្ដីឲ្យយើងយើងអត់មានសិទ្ធិណាឯងអាចមើលបានមើលពីចម្ងាយទុកឱកាសទុកពេលវេលាដើម្បីឲ្យគេចូលជួយសង្គ្រោះ ឆែកផ្ទះឬទៅជួយសម្រួលអ្វីៗអាដល់ពេលខ្មែរយើងភាកច្រើនគឺនាំគ្នាឈោមមើលអញ្ចឹងដល់ពេលអាអ្នកគេពិបាកជួយ គេពិបាកជួយគេពិបាកធ្វើការគឺគាត់មានវប្បធម៌ឈោមមើលហើយអ្នកខ្លះប្រឡំជួយប៉ុន្តែលួចយករបស់គេអញ្ចឹងណាគឺថាអាវប្បធម៌ខ្មែរគឺថារញ៉េរញ៉ៃតតែមែនទេអត់មានកំណត់ថាខ្ញុំសូមចូលរួមបន្ថែមទៀតពាក់ព័ន្ធនឹងខ្មែរយើងដែលរាល់ថ្ងៃគេប្រើរូបភាពមួយទៀតនោះគឺឥឡូវក៏ពងពេញនិយមនៅប្រទេសកម្ពុជានិយាយមែនតើទៅពងពេញនិយម ខ្ញុំត្រូវបានបងប្អូនជាពលរដ្ឋបានខលប្រាប់ឲ្យខ្ញុំផ្សាយប្រហែលដងប៉ុន្តែខ្ញុំចេះតែថាវាងត់ថាមិនហ៊ានផ្សាយឬក៏ប៉ះពាល់ដល់ពួកគាត់ប៉ុន្តែថ្ងៃនេះខ្ញុំសូមយករឿងខ្លះខ្លះមកនិយាយអំពីការដែល ជួយដូរគ្រឿងញៀនរាល់ថ្ងៃបាទគ្រឿងញៀនគឺមានការជួយដូរកាលពីមុនយើងនិយាយថាឃុំឥឡូវដល់ភូមិតម្ដងបាទដល់ភូមិប្រជាពលរដ្ឋណារាយការណ៍ទៅដល់សមាជិកសមាជិកហ្នឹងឲ្យពួកអាគ្រឿងញៀនអវាយពួកគាត់ទៀតបាទ ហើយគ្រឿងញៀនទៀតគេប្រើរៀបចំយុវជនក្នុងតាមភូមិនីមួយៗឲ្យលក់គ្រឿងញៀនបាទលក់គ្រឿងញៀនហើយអ្នកមិនដែលចេះគេឲ្យប្រើសិនប្រើម្ដងពីរដងញៀនចឹងទៅគេឲ្យទៅប្លន់ទៅលួចទៅឆក់ដើម្បីយកមកទិញគ្រឿងញៀនគេហ្នឹងហើយបើមិនមិនយកលុយឲ្យគេទិញគេទេអត់លុយឲ្យគេទេគេប្រើឲ្យជួយលក់បន្តទៀតណាជាការរៀបចំមួយតាមប្រព័ន្ធជាប្រព័ន្ធតែម្ដងហើយអាជ្ញាធរមូលដ្ឋានហ្នឹងជាអ្នករស់ស៊ីបាទជាអ្នករស់ស៊ីតែម្ដង បាទមិនមែនមិនមែនប្រជាពលរដ្ឋសាមញ្ញទៅរកស៊ីគ្រឿងញៀននេះបានទេឥឡូវទីផ្សារកម្ពុជា គ្រឿងញៀនគឺស្រួលរកស៊ីផុតដូចទីផ្សារលក់ត្រីនៅផ្សារដើមកោសារច្បារអំពៅអញ្ចឹងបាទក្តក់តែមួយឆ្វាច់យកប្រហែលខាំប្រហែលគីឡូក៏បានដែរបាទគឺវាស្រួលអញ្ចឹងបាទអញ្ចឹងហើយត្រង់នេះ គឺបញ្ហាសុខភាពប្រជាពលរដ្ឋប្រទេសកម្ពុជារាល់ថ្ងៃប្រឈមនឹងគេហៅថាភាពរំវែងរំវាន់ឬក៏បាត់បង់សតិស្មារតីទៅខាងអនាគត យើងរាល់ថ្ងៃទទួលនៅហៅថាថ្នាំគីមីពីប្រទេសយួនតាមរយៈត្រីសាច់ផ្លែឈើគ្រប់រូបភាពទាំងអស់ពីប្រទេសយួនមួយទៅហើយប៉ុន្តែឥឡូវនេះយើងវាយលុកគ្រឿងញៀនមួយទៀតធ្វើឲ្យខ្មែរយើងទីទៀតនឹងបាត់បង់សតិលែងលែងដឹងមងម៉ាំងអីធ្វើឲ្យប្រទេសជាតិយើងមិនអាចស្ដារបានត្រង់នេះហើយបានយើងចង់បានការផ្លាស់ប្ដូរជាបន្ទាន់និងប្រញាប់បំផុតបើមិនចឹងទេយុវជនខ្មែរយើងចប់ហើយចប់ហើយបងប្អូនឃើញហើយថារាល់ថ្ងៃបញ្ហាយុវជនខ្មែរយើង មួយចំនួនធំកំពុងដើរលើផ្លូវគ្រឿងញៀនច្រើនណាស់តែពលរដ្ឋមួយចំនួនគាត់មិនដឹងនិយាយតាមណាបាទនិយាយតែមិនស្រួលគេចោទពួកអទៀមនិយាយតែស្រួលគេចោទពួកប្រឆាំងណាសំបីតែស្ដាប់ព័ត៌មានអាស៊ីសេរីស្ដាប់ព័ត៌មានយើងផ្សាយនេះណាដាក់កាសស្ដាប់បាត់បានដាក់សាធារណៈឃើញស្ដាប់យើងគាត់និយាយនេះបងស្រីទាំងនិយាយនេះគឺគេចោទថាអានេះពួកប្រឆាំងឯងស្ដាប់ពួកប្រឆាំងវាប្រឆាំងដែរអូខេអានេះគឺជាការលៀបពណ៌រវាងខ្មែរហើយនិងខ្មែរ បាទហើយគេដាក់យុវជនមួយចំនួនទៀតពួកគ្រឿងញៀនថាឲ្យខ្លាំមើលអាទិអានឹងវាទៅខាងណាណាហើយតាមដានវាវាសមាជិកគណៈបកប្រឆាំងមែនអច្បាស់លាស់ហើយណាបានអំណោយបន្តិចបន្តួចអង្គអំបិលវិជែងសរងបន្តិចបន្តួចហ្នឹងអត់ចែកឲ្យទេចែកបាក់ពួកគ្នាគេហ្នឹងទៅបាទដូចមកកូវីដនេះអ្នកណាដែលអត់អត់តែខ្លះដូចដល់ដល់ស្លាប់ទៅទៀតអ្នកដែលបានវិញផ្ទះវិឡាភូមិគ្រឹះប៉ុណ្ណាណីយកអំណោយដល់មុខផ្ទះបងប្អូនឃើញហើយនៅក្នុងបណ្ដាញសង្គមហ្នឹង ឃើញហើយភូមិមួយគ្រឹះប៉ុណ្ណាណីយកអំណោយដល់ផ្ទះសន្តិសុខភូមិខ្លួនឯងអត់បាយស៊ីយកអំណោយឲ្យផ្ទះអ្នកមានភូមិមួយគ្រឹះបាទតើវាវាយ៉ាងម៉េចអាហ្នឹងនោះបាទអញ្ចឹងសូមឲ្យពិចារណាទាំងអស់គ្នាជាតិសាសយើងមួយដែលដឹកនាំដោយជនផ្ដាច់ការបើពួកយើងមិននាំគ្នារើបំរាស់ទេជាតិយើងនឹងរលាយមិនត្រឹមរលាយជាតិទេអាលាយអាយុជីវិតខ្លួនឯងហ្មងរាល់ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋមួយចំនួនធំនៅប្រទេសកម្ពុជាឈឺស្កាត់អត់មានលុយព្យាបាលបញ្ហាសេដ្ឋកិច្ចកូវីដហ៊ុនសែនប្រឡែងកូវីដចូលប្រទេសកម្ពុជានេះ គឺដាច់សេដ្ឋកិច្ចលក់ដីលក់ផ្ទះលក់គោលក់ក្បីលក់ឆ្កែលក់ឆ្មាយកទៅជីវអាជំងឺហើយស្លាប់បាត់ហើយអស់ប្រសសម្បត្តិទៀតតែបងប្អូននិយាយថាណាខ្ញុំខ្ញុំសូមកាត់សម្ដេចទីចាក់សូមអធិស្ឋានសម្ដេចអឺតាក់តងមិនខ្ញុំលើសូមសម្ដេចនិយាយពាក្យមកឃ្លាតាក់តងនឹងរឿងការបិទបិទណាបិទសេរីភាពក្នុងការមិនអោយបញ្ចេញមតិដែលខ្ញុំបានទទួលព័ត៌មានមកគឺដូចអ្វីដែលស្ដេចចម្រឿនបានមានប្រសាសន៍មែន គឺគេបំបត្តិសិទ្ធិសេរីភាពណាសពបែបយ៉ាងបន្តិចទៀតពួកយើងនឹងឈៀតណាពិភាក្សាគ្នាបន្តិចដែរតកតងនឹងការដែលងើបឡើងតវ៉ារបស់បងប្អូនកម្មករនៅនាការវើដែរចាគឺនៅស្រុកសពខែនៅស្រុកខ្មែរហ្នឹងសុំមិនតែស្ដាប់កម្មវិធីពួកយើងឡាយហ្នឹងគឺហាគឺអត់ឲ្យស្ដាប់ហ្មងតែហ៊ានស្ដាប់ណាគឺគេចោទថាពួកយើងហ្នឹងគឺជាមុខសញ្ញាពួកញុះញង់មុខសញ្ញាពួកប្រឆាំង គម្រាមកំហែងធ្វើឲ្យមានការបំផិតបំភ័យតែម្ដងចាអរគុណច្រើនទៀតសូមជៀបចូលតែប៉ុណ្្នឹងឯងបាទបើនិយាយពីបញ្ហាបញ្ហានៅនាការវើលនេះយើងឃើញរូបភាពមួយ ខាងគណៈបព្វជិជនគេយកទៅផុសព្រមព្រៀតនោះគឺកញ្ញាឈឹមសិធោបាទគឺបានថតមួយលោកជំទាវមួសហួរតាំងពីគាត់នៅកាន់នៅរដ្ឋសភាម្លេះបាទធ្វើកិច្ចការនៅក្នុងរដ្ឋសភា ឆ្នាំ2014 2015ម្លេះ បាទរូបថតនេះគឺតាំងពីតាំងពីគណៈបកសង្គ្រោះជាតិនៅក្នុងមានឈ្មោះនៅក្នុងសភាក្នុងគណៈកម្មការ បាទដែលពួកគាត់ដែលយើងទទួលស្វាគមន៍បងប្អូនកម្មករទៀមទាអញ្ចឹងណាឲ្យចូលជួបសកថតហ្នឹងគេចោទថាគាត់ហ្នឹងមានការញុះញង់ពីគណៈបកនៅក្រោយខ្នងឃើញយើងឮតតគ្នាថាពួកយើងជាគណៈបកប្រឆាំងតែងតែលៀបពណ៌ដល់ជាពលរដ្ឋតែងតែលៀបពណ៌ដល់គណៈបកប្រជាជនឥឡូវនេះគណៈបកប្រជាជនខ្លួនឯងមហាកពូលៀបពណ៌លោកបងប្អូនហ្នឹង ចឹងមានន័យថាម៉េចមានន័យថាអាមួយដែលទៅប្លន់ពេជ្រអីពួកក្រុមលក់លេថ្មីថ្មីក៏ហ៊ុនសែនចូលថតជាមួយហ្នឹងក៏ហ៊ុនសែនបញ្ជាទៅដែរមិនចឹងហ៎ឥឡូវឥឡូវយើងយើងយើងទៀតតាមមែនទេជំរឿនកាត់ទៀតខ្ញុំបាទបងបងអញ្ចឹងមែនចូលអាញាក់បំផ្លាញព្រៃឈើទ្រីភាពអអាយួនមកនៅស្រុកខ្មែររាល់ថ្ងៃហ៊ុនសែនទទួលស្គាល់ថាបែកដៃឲ្យយួនមកនៅសេរីពេញនិយមហ៎ចាឥឡូវស្ដេចជំរឿនវាអស់ទុកហើយស្រុកខ្មែរ បាទឥឡូវជាជាជាលៀបពណ៌ទៅប្រចាំហៀងទៅមួយហៀងខ្ញុំមិនដឹងថាយ៉ាងម៉េចឲ្យគ្នារងគ្រោះដោយដោយនិយាយពីឆ្នាំងបាយពីប្រាក់ខែគ្នាសោះបែរទទួលរងការលៀបពណ៌ទៅវិញទៀតខ្ញុំមិនដឹងថារបបនេះទៅជារបបពេរឆានប្រេផ្អីយ៉ាងណាទេដែលបាតកម្មមិនទាន់នឹងផ្ទុះឡើងបាន2ថ្ងៃផងហេកសួរសេតសេអសដាក់ថាគេយកយុទ្ធសាស្ត្រថ្មីយកស្ត្រីពោះធំដាក់ជួរមុខដើម្បីធ្វើបដិវត្តពណ៌បានដែរ ណាតែតែដែលតែដែលកំណៅរដ្ឋាភិបាលលោកហ៊ុនសែនទៅដោះស្រាយបាទសម្រាប់ចំកាន់ទីសំទោសដើម្បីកុំឲ្យហួសទៅវាផ្លិចមិញហ្នឹងលឺសូសម្ដេចចម្រឿនបានមានប្រសាសន៍ថាតកតើនឹងរឿងយករូបថតរបស់នាមីងចាលោកជំទាវមូសុហួរហ្នឹងជាមួយនឹងកញ្ញាឈឹមស៊ីធរយកទៅបង្ហោះ ហើយលាពណ៌គឺទៅ យើងវាអយុត្តិធម៌សម្រាប់បងប្អូន កម្មករយើង ណាស់គាត់គឺជាជនរងគ្រោះរងគ្រោះដោយសារតែការធ្វើបាបរំលោភបំពានផ្នែករំលោភបំពាន ការងាររបស់ក្រុមហ៊ុនក្រុមហ៊ុនបានរំលោភបំពានរបស់គាត់ហើយឥឡូវនេះគាត់ត្រូវរងគ្រោះមួយជាន់ទៀតពីអាជ្ញាធររដ្ឋាភិបាលរបស់ក្រុងភ្នំពេញមិនស្វែងរកដំណោះស្រាយគាត់ទេក្នុងនាមជារដ្ឋាភិបាលបែរជាចោទគាត់នឹង ទៅជាចង់ធ្វើបដិវត្តពណ៌បច្ចុប្បន្នឥឡូវហ្នឹងគាត់មិនត្រឹមជាជនរងគ្រោះដោយសារក្រុមហ៊ុនទេហ្នឹងឥឡូវហ្នឹងគាត់ខ្លាយទៅ ជាអ្នកទោសទៅទៀតឥឡូវហ្នឹងទៅជាអ្នកទោសឥឡូវហ្នឹងកញ្ញាខ្ញុំពិធប់តែចាប់ផ្លេតហ្នឹងផ្លេតផ្លេតហ្នឹងគេចង់ report ហ្នឹងរឿងផ្លេតផ្លេតមិនដឹងតែនឹងពាក់ព័ន្ធនឹងសេវាឬក៏ មើលថ្មថ្មបាទមានបញ្ហាអីហ្នឹងអត់អីណាតែតាមតាវាផ្លែផ្លែហ្នឹងហើយតែមានបញ្ហាអីមួយហើយហ្នឹងហើយខ្ញុំគាត់ទៅប្រាប់ថាឥឡូវនេះបងប្អូនកម្មករគាត់មិនសុខព្រមទេគាត់ទៀមទាមានការដោះលែងហើយបានចរចាគ្នាបើមិនចឹងពួកគាត់អត់ព្រមចរចាទេបាទគាត់ចរចាទេយើងមើលឃើញព្រឹកមិញនេះបងប្អូនស្រីម្នាក់ដែលផ្សាយ នៅ ក្នុងកម្មវិធីទូទាស់របស់សង្ត្រាល់បាទសង្ត្រាល់ ខ្ញុំស្ដាប់មើលទៅគឺសាលារាជសំទោសខាងអ្នកក្រសួងការងារគេទៅអានសម្បត្តិលិខិតដែលក្រសួងការងារដាក់ចេញមកណាគេបានណាត់ទាំងនាការវើណាត់ទាំងតំណាងនាការវើណាត់ទាំងតំណាងជាពលរដ្ឋប្រជាពលបងប្អូនបុគ្គលិកកម្មករនឹងអត់មានអ្នកណាទៅចរចាទេបាទមានណាទៅចរចាទេ ត្រង់នេះហើយគឺវាអាចអស់បន្លាយពេលយូរអង្វែងទៀតដែលរបបនេះគេមិនព្រមដោះលែងទេបាទគេធ្វើដល់ប្រទេសគេមិនអាចដោះលែងប្អូនស្រីអឺឈឹមសិធោនឹងបានទេបាទគេមិនអាចដោះលែងទេព្រោះនយោបាយនេះដើម្បីគេធ្វើអីផ្សេងផ្សេងទៀតបាទបាទនយោបាយការពិតទៅការដែលអឺបុគ្គលិកនាការវើនេះជាង300នាក់ដែលត្រូវបានប្រជុំការងារគេដោះស្រាយស្រួលបំផុតណា យួនមកឲ្យលុយ30 40លានទៅវិញឡាវមកឲ្យលុយ2 8 10លានទៅវិញទៅភូមិនេះគឺមុននឹងទៅឲ្យលុយទៅភូមិអស់20លានរួចស្រេចបានហើយឥឡូវថ្ងៃនេះគឺទៅនាំបរិការពេទ្យនិងលុយផ្សេងផ្សេងទៅឧបត្ថម្ភជួយមៀងអង្លាំងទៀតចុះប្រទេសគេមិនក៏ជួយបានចុះពលរដ្ឋខ្លួនឯង3 2 300នាក់ដោះស្រាយមិនបានគាត់ណារឿងគោរពសិទ្ធិការងារគាត់ឲ្យគ្នាជួធ្វើការវិញសោះទុកអូបអនឡាញឲ្យបាតកម្មហឹងអើងកងពេញទីក្រុងភ្នំពេញ មានន័យថាទៅដោះស្រាយសឹកដោះស្រាយភូមិឲ្យចូលអាស៊ានវិញ ខ្មែរភាសាខ្មែរយើងថាគេគួរលួចឆ្នាំស្រែងណាហើយភាសាមួយគេថាគូតឯងលៀងមិនតឹងជ្រះហ្នឹងទៅលៀងគូតគេដើរស្អុយតែខ្លួនឯងរាល់ថ្ងៃហ្នឹងអត់មើលភ្នែកបងប្អូនជាពលរដ្ឋចារណាទាំងអស់គ្នាមើលណាដោះស្រាយតែកម្មករខ្លួនឯងណាកាមើលតែមួយហ្នឹងដោះស្រាយមិនចេញផងមានអសវត្ថភាពទៅដល់ដល់លៀបភូមិណាវានិយាយឲ្យចេះ ណាខ្លួនឯងដើរទៅស្អួយរលួយបងថាលឺទៅភូមិមៀបជាប្រពភូមិមៀបជេរដាក់ផ្ដាសាដុតរូបភាពជន់ជើងហែណាបោកគ្រាប់បែកទៅវិញហ្នឹងទៅចង់ឈ្នះទៅទៀតមានន័យថាម៉េចមានន័យថាគេអត់ស្វាគមន៍ទេប្រជាពលរដ្ឋគេអត់ស្វាគមន៍ទេប៉ុន្តែដើម្បីនយោបាយចិនដែលគេប្រើទៅណោះថាអញនាំទៅវាមិនសមហ្នឹងគេថាអញចេញមុខប៉ះជួយឯងទៀតចាញ់ឲ្យកូនចៅទៅទៅពីទៀតកូនទៅកូនចៅទៅហើយការតាពីសន្តិសុខឲ្យវាបានទេណាអាហ្នឹងវាអត់មានអីចម្លែកទេបាទ អត់មានអីចម្លែកទេបងចាណាទាំងអស់គ្នាបាទហ៊ុនសែនខ្លាចងាប់បំផុតមកជីវិតរបស់គាត់ខ្លាចងាប់បំផុតប៉ុន្តែដឹងហើយថាមានគ្រាប់បែកទូក្បែរបងទូតដឹងហើយថាជាប្រដ្ឋភូមិមានកម្រៀងកំហែងមានស្ថាប័នរបស់គេអង្គការគេថាប្រព័ន្ធរដ្ឋាភិបាលសមោលគេជាង200សហព័ន្ធសមាគមគេនោះគេឯងគេគេកម្រាមហ៊ុនសែនគ្រប់ពេលវេលាហេតុអីហ៊ុនសែនត្រូវទៅព្រោះដោយសារអំណាចហេតុអីបើសារអំណាចព្រោះ ខាងមុខនេះត្រូវតែសន្ចិនសន្យាឲ្យខ្ចីលុយរាប់ពាន់លានដុល្លារទៀតដើម្បីមកត្រួតត្រងកងកម្លាំងកងទ័ពឆ្នាំ2022ដែលចាយលុយរហូតដល់ទៅ8500លាន បាទខ្ទង់ចំណាយច្រើនលើសលប់ដែលសេដ្ឋកិច្ចកម្ពុជាកំពុងដុតដាបវេទនីគ្រាន់តែ3 4ខែសោះពន្ធដារទីខាងប្រមូលពន្ធដារបានលើសផែនការគេមិនដែលមិនឃើញនាំអីចេញផង ណាទិញតែផ្ទះគេចូលហើយស្រ័យថា9000ដានលើសផែនការណាល្បិចដដខ្មៅក៏ខ្វាក់បំលំស្ថានភាពបំលែងព័ត៌មានអស់ពលរដ្ឋបែកផ្សែងមិនតែម្នាក់អ្នកដាច់បាយវេទនាថ្ងៃថ្ងៃរតែ10000ទិញបាយហូបចង់បានអ្នកខ្លះដេកអស់សង្ឃឹមថ្ងៃណាពេលណាបានខ្មែរខ្មែរនិយាយគ្នាស្រស់ស្រួលគ្នាស្រួលពួកគាត់រកស៊ីគាត់និយាយមកពេលខ្លះគាត់ថាសឹងថា អ្នកខ្លះមុនបូកហ៊ុនសែនឲ្យលក់ម៉ូតូឥឡូវអាម៉ូតូក៏លក់អស់ដីស្រែក៏លក់អស់ផ្ទះសម្បែងប្រចាំធនាគារអស់ហើយបាទចាំអស់អរស៊ីអត់បានតិចកូវីដតិចកូវីដតិចបញ្ហានយោបាយបិទផ្ទះគ្រប់កន្លែងទាំងអស់បាទអានេះគឺជាបញ្ហារបស់ជាពលរដ្ឋដែលមិនត្រូវដោះស្រាយតែទៅលើកស្ទួយប្រទេសជិតខាងបាទតែគេលើកស្ទួយជនជាតិបរទេសនៅប្រទេសកម្ពុជាផ្ដល់ផ្ទះសម្បែងដេញឲ្យឡើងគោកដើម្បីធ្វើផ្ទះឲ្យស្អាតស្អាតផ្ដល់ដីនៅកន្លែងល្អល្អណាយើងឃើញមើលមើល គម្លាតរវាងប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋបរទេសរវាងប្រទេសជិតខាងនិងប្រទេសខ្លួនឯងគឺពលរដ្ឋខ្លួនឯងអត់ល្វីល្វល់ឯងងាប់ណាងាប់ទៅធ្វើអីធ្វើទៅអញជួយយកមុខបង្ហាញអន្តរជាតិថាអញមានមហាសាច់លុយឥឡូវជួយទៅប្រទេសជិតខាងណាប៉ុន្តែពលរដ្ឋខ្លួនឯងវិញម្នាក់ៗសឹងតែដេកស្លាប់ឯរាល់ថ្ងៃណាការជឿចាប់របស់ជាពលរដ្ឋរបស់ខ្មែររាល់ថ្ងៃនេះគឺពួកគាត់ដឹងនិយាយប្រាប់អ្នកណាបើក្រៅពីបង ស្រីបង ប្រុសទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមមួយចំនួនដែលពួកគាត់ហ៊ាន និយាយរៀបថាក្នុងនេះគឺពួកអាចបានដឹងរឿងទេអាចបានដឹងរឿងទេ បាទមានតែពួកយើងនៅក្រៅនេះបាននិយាយព័ត៌មានប្រាប់ពួកគាត់វិញអញ្ចឹងយើងនាំគ្នានិយាយបានច្រើនពាក់ព័ន្ធនឹងអឺការដែលពលរដ្ឋកំពុងអស់សង្ឃឹមនៅលើការរស់នៅលើមាតុភូមិខ្លួនឯងនេះបាទសូមអរគុណអឺជំរឿនសម្ដេចជំរឿនឥឡូវខ្ញុំនៅឆ្ងល់មួយទៀតខ្ញុំព្រឹកនេះខ្ញុំបានមើលព័ត៌មានតាក់ទងនឹងបងប្អូនកម្មករដែលកំពុងតែធ្វើកោបកម្មធ្វើកោបកម្មនៅអាណាកាវលហ្នឹងណា គាត់បានស្រែកទៅយើងយើងឃើញអាញាធរគាត់បានចេញទៅប្រកាសមេក្រូថាសូមឲ្យកម្មករនោះចាត់តំណាងឲ្យមកចូលតុចរចាជាមួយនឹងក្រុមហ៊ុនដល់ហើយយើងឃើញខាងបងប្អូនកម្មករនោះគាត់បានឆ្លើយតបទៅវិញគាត់ថាគាត់បានបញ្ជូនអ្នកសហជីពអ្នកតំណាងគាត់ដើម្បីឲ្យទៅចរចាហើយហេតុអីចាប់ដាក់គុកហើយឥឡូវមកស្រែកឲ្យសុំបញ្ជូនទៅអ្នកទៅទៅចរចាទៀត តើគោលបំណងគេដើម្បីឲ្យបញ្ជូនមនុស្សឲ្យគេចាប់ដាក់គុកឬក៏យ៉ាងម៉េចអឺមែនតែនទៅខ្ញុំជឿជាក់ថាបងប្អូនកម្មករនាការវើលមិនមែនគាត់ពួកគាត់ងងតាមអ្វីដែលរបបភ្នំពេញកំពុងអនុវត្តនេះពួកគាត់និយាយច្បាស់ព្រឹកមិញខ្ញុំឃើញស្ដាប់អូនស្រីនិយាយខ្ញុំឃើញ ភាកច្រើនបុគ្គលិកកម្មណាការវើមួយមួយនិយាយមកមួយមួយល្អប្រសើរគាត់ថាគាត់សិល្បៈនៃការនិយាយរបស់គាត់ល្អល្អមែនទែនសូមតសើសូមសើដល់បងអូនស្រីស្រីទាំងអស់ហ្នឹងអឺគឺគាត់និយាយមានឆន្ទៈមុះមុតបាទគឺពេលខ្លះទៅ ក្នុងនោះគេត្រូវបានគេគម្រាមនៅក្នុងនាការវើហ្នឹងគឺមានគេហៅថារដ្ឋបាលមួយខាងកងអង្គរៈលោកហ៊ុនសែនមានទីស្នាក់ការនៅក្នុងនាការវើ ការគម្រាមកំហែងមួយផ្សេងណា ពេលដែលគាត់ទៅចប់ពីបាតកម្មទៅយកម៉ូតូកន្លែងផ្ញើកន្លែងអីមានក្រមស៊ីវិលទៅគម្រាមកំហែងគាត់ផ្សេងណាពេលដែលគាត់ទៅផ្ទះមាន តាមដានទៅដល់ផ្ទះចាប់មុខសញ្ញាថាពួកនឹងទៅបាតកម្មចេះមួយចុំមួយគម្រាមខែងគាត់ផ្សេងទៀតណាចាគឺបងប្អូននាការវិលរាល់ថ្ងៃនេះដូចជា សត្រូវនឹងរបបក្នុងពេញបាត់ហើយគេចាត់ទុកជាសត្រូវហើយគេតាមដានដូចខ្មែរក្រហមអញ្ចឹងបាទមានន័យថាម៉េច មានន័យថាយូរយូរទៅคล้ายជាអ្នកសុំសិទ្ធខែរកសិទ្ធិខ្លួនឯងឬក៏ទៀមទានៅអ្វីដែលតកាយក្រុមហ៊ុនណាការវើរំលោភបំពានដូចអូនស្រីនិយាយថ្ងៃមុនអញ្ចឹងគាត់ថាគាត់ធ្វើខុសតែបន្តិចទេអាមេកាគាត់យកទៅក្តៅបច្ចាស់លើមកគាត់គាត់ដោះស្រាយអត់បានគេថាអត់បញ្ហាទេដល់ពេលបានមេសហជីពឈឹមសិទ្ធនេះបងអូនស្រីសិទ្ធនេះក៏ដោះស្រាយគេថាអត់ធ្វើចឹងទេខុសច្បាប់ត្រូវដោះស្រាយគេ សងជំងឺចិត្តគេបានគេដោះស្រាយបើមិនចឹងគេអត់ព្រមបាទឃើញហើយនៅក្នុងនឹងទៀតគាត់តែធ្វើឲ្យខុសបន្តិចទួចភ្នៀវផ្ទះគ្នាបែកមុខបែកមាត់យកគ្នាទៅសម្របសម្រួលថាការភ័ន្តច្រឡំអីចឹងទៅគឺគ្នាធ្វើការនៅក្នុងណាការរងគ្រោះរាប់រយនេះមិនដែលមានដំណោះស្រាយស្រួលបួលទេណាត្រង់នេះហើយដែលពួកគាត់ទៀមទាឲ្យគ្រប់សិទ្ធិការងារយ៉ាងម៉េចមិនមែនគ្រប់សិទ្ធិម៉ោងពេលវេលាទេ ត្រូវគោរពសិទ្ធិពីការធ្វើកាយការមួយចំនួនដែលអនុគ្រោះអធិស្ស្រ័យគ្នាបានកុំប៉ះដៃយកដៃប៉ះជើងយកជើងលេងយកទឹកក្តៅរជះគ្នាណាគាត់តែគ្នាដើរទៅជុំកើច្រឡំអីប៉ះតិចតួចទៅផ្ទះគ្នាមុខភ្ញៀវគេឯងគ្នាជាស្ត្រីហើយឲ្យតែផ្ទះមុខភ្ញៀវទៅគេឯងមានភាពខ្មាស់អៀនដែរបាទអានេះហើយតែបងប្អូនស្ត្រីចេញយោបល់បានល្អល្អខ្ញុំស្ដាប់គូច្រើនទៀត មិនប៉ុណ្្នឹងឯងពាក្យពេចន៍តែពួកគាត់និយាយការជឿចាប់ក្នុងកាស៊ីណូនឹងរាប់ឆ្នាំមកហើយរាប់ឆ្នាំមកហើយទើបថ្ងៃនេះគាត់បានបញ្ចេញមតិសាធារណៈខ្ញុំមើលឃើញថាភាពក្លាហានរបស់ពួកគាត់សូមសរសើរនិងសັບស្ញាយមែនទែនបាទសូមអរគុណខ្ញុំសូមបន្ថែមសូមបញ្ចូលបន្តិចអឺសិទ្ធច្បាប់ការងារដែលដាក់ឲ្យពលករគោរពពួកគាត់គោរពអស់ហើយកិច្ចការនៅក្នុងក្រុមហ៊ុនហ្នឹងណាក្នុង Nagavel ហ្នឹងពួកគាត់បានគោរពហើយ ប៉ុន្តែអាចច្បាប់ដែលចុះសញ្ញាកុំត្រាជាមួយគ្នាដែលនិយាយត្រូវគ្នាទៅសញ្ញាគេអាខ្លួនឯងផ្ទាល់អត់គ្រប់ទេពលរដ្ឋកម្មករគឺគាត់គ្រប់ហើយតែអាខ្លួនឯងផ្ទាល់ត្រូវកែហើយនឹងអ្នកដែលនៅពីក្រោយត្រូវកែហ្នឹងអត់មានបានគ្រប់ទេអញ្ចឹងហើយទៅធ្វើឲ្យមានរឿងនេះវាកើតឡើងអញ្ចឹងណាយើងដាក់ច្បាប់មកឲ្យគេធ្វើគ្រប់ការងារណាឲ្យគេបង្រើសូម្បីតែខ្លះឈឺអត់ហ៊ានឈប់ទេត្រូវតែធ្វើការបើអញ្ចឹងទៅអត់មានអត់មានប្រាក់ខែ ប្រាក់ខែតិចតួចជាងណាក៏ដោយក៏គ្នាត្រូវតែទ្រាំដែរព្រោះអត់នៅស្រុកខ្មែរវាអត់មានការធ្វើណាអត់មានការគ្នាគ្នាចេះតែទ្រាំទៅទាំងទាំងទាំងក្មេងទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីហ្នឹងធ្វើយ៉ាងម៉េចយើងវាអត់ហើយគ្នាសុខចិត្តអត់ធ្មត់ក្រាក់ខែតិចតួចណាអញ្ចឹងមកថាអ្វីដែលគេយកពលរដ្ឋយើងក្នុងប្រទេស ធ្វើហ្នឹងគេឲ្យយើងដូចយើងដូចពលរដ្ឋទូទាំងប្រទេសធ្វើជាកញ្ជះរបស់គេធ្វើជាទាសកររបស់គេ នៅលើទឹកដីរបស់ខ្លួន នឹងនឹងនឹងនឹងកម្មករនៅក្នុងនាងកាវើចុះនៅក្នុងកម្មកររោងចក្រកាត់ដេរវេទនាជាងនឹងទៀតណាត្រូវកែនឹងមើលងាយជេរគ្នានេះពិសេសអាអ្នកដែលនៅ ក្រោមក្រោមត្រូវកែបន្តិចខ្មែរយើងច្រើនបានឲ្យគេឲ្យកាត់អីបន្តិចតួចឯងនិយាយពីធ្វើរឹកអឿខ្លាំងជាងតកែទៀតមើលងាយគេសពបែបយ៉ាងចឹងទៅណាគ្នាធ្វើការតតធ្វើឧបថែមមិនបានលុយច្រើនបើអញ្ចឹងឲ្យប្រាក់ខែតិចតួចជាទីបំផុត រោងចក្រដូចគ្នា នៅប្រទេសណានៅប្រទេស គេហេតុអ្វីតកែជាមួយគ្នារោងចក្រដូចគ្នា តែគ្រាន់នៅប្រទេសខុសគ្នាប្រទេស ខ្មែរយើងបានប្រាក់ខែតិចជាងគេតើមកពីមូលហេតុអ្វីលោកជំរឿនខ្ញុំអាសិនខ្ញុំសូមបន្ថែមបន្តិចមុននឹងសម្ដេចជំរឿនឆ្លើយតបនឹងសំណួររបស់សូហ្វីខ្ញុំឃើញរូបភាពមួយ គឺថាសាហាវខូខើយងខ្នងមែនទែនក្នុងនាមខ្ញុំជាស្ត្រីម្នាក់ហើយក៏ជាអ្នកម្ដាយម្នាក់ដែលខ្ញុំធ្លាប់ពពោះកូនខ្ញុំដែរ ខ្ញុំឃើញរូបភាពដែលគេធ្វើបាបទៅលើស្ត្រីដែលគាត់កំពុងតែមានផ្ទៃពោះខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការទៅលើជនដែលបានបង្កនៅភាពស្ហាវខូខើយងខ្នង ជាពិសេសគឺអ្នកបញ្ជានៅពីក្រៅខ្នងគឺរបបក្រុងភ្នំពេញលោកហ៊ុនសែនម៉ណែតបញ្ឈប់ជាមិនទាន់នៅភាពសាហាវខុសខើយង ខ្នងរបស់អ្នកឯងចាសម្រាប់ខ្ញុំគឺខ្ញុំសូមសំណូមពរជាមិនទាន់បញ្ឈប់នៅភាពសាហាវនោះចា គឺគូចោះសាហាវខ្លាំងមែនទែនហើយខ្ញុំឃើញប្អូនស្រីគាត់បានដេកចាគាត់បានដេកទៅទៅពេលនោះគេច្រាមទៅគាត់ដួលហើយគាត់ចុកចុកគាត់ពណ៌ពោះនោះសំបីតាស្ត្រីមានផ្ទៃពោះក៏អត់លើកលែងដែរបើនៅស្រុកនេះណាអ្នកឯងកុកបាត់ហើយហ៊ានធ្វើរបៀបនេះណារំលោភទៅការងារហើយរំលោភលើរូបរាងកាយរបស់គាត់ទៀតណាបំពេញណាធ្វើទុកធ្វើបាបគាត់ទៀត ក៏សាហាវខ្ញុំសូមតិចមុនមុនលោកជំរឿនគាត់គាត់ឆ្លើយតបនឹងសំណួរខ្ញុំខ្ញុំសូមឆ្លើយបន្តិចទេអត់ច្រើនទេតូឡាសួងកថាពួកអាឡប់មីឡប់មិនដឹងរឿងទេ តែនិយាយដូចដឹងចង់ប្រាប់អាពួកអង្កែបក្នុងដងណារឿងដែលពិតប្រកបនៅគឺនៅខាងក្រៅហ្នឹងហើយពួកអ្នកនៅក្នុងប្រទេសអត់ហ៊ាននិយាយខ្លួនឯងទទួលណាស់ទ្រង់គ្រោះខ្លួនឯងអត់ហ៊ាននិយាយតែរឿងសពបែបយ៉ាង អ្នក នៅ ក្រៅប្រទេស ដោយពួកយើងនៅក្រៅប្រទេសនៅបណ្ដាញ YouTube Facebook ហ្នឹងឯងគឺនិយាយសិតតែរឿងពិតពីព្រោះអត់មានចង់ទៅធ្វើកាជះយួននៅលើទឹកដីរបស់ខ្លួនឯងអត់មានចង់បានបនបានស័កបានផ្កាយទេអត់មានចង់ទៅធ្វើការនឹងស្រុកខ្មែរទេប្រាក់ខែតិចណាអត់មានចង់បានអំណាចអត់មានចង់បានធ្វើអីប្រធានភូមិប្រធានអីអីបនស័កអីអត់បានផ្កាយទេពីព្រោះអីប្រាក់ខែតិចតួចណាស់ពួកយើងអត់ទៅទេអ្វីដែលយើងនិយាយគឺសិតតែជារឿងពិត ហើយអារឿងពិតទាំងអស់ហ្នឹងយើងមិនបាច់និយាយក៏អ្នកនៅក្នុងស្រុកខ្មែរហ្នឹងជនរងគ្រោះហ្នឹងគឺគាត់ដឹងខ្លួនគាត់តតែគាត់អត់អាចនិយាយខ្លួនឯងអញ្ចឹងទេពួកយើងនៅក្រៅទេនិយាយជំនួសគាត់តែ អាប្រាភ្លើឯងមើលតែអាទូទទួល7មករាអញ្ចឹងបានតែឈួតអញ្ចឹងហ៎បាទខ្ញុំមិនមិនមានអីទេជំរាបប្រាប់បងតែមិនដឹងសាច់រឿងស្អីជាមួយអ្នកខមមិនវាអត់មានសន្តានខ្មែរយើងមានមិត្តភក្តិ ទាំងទូចទាំងធំទាំងស្រុះទាំងស្រីនៅក្នុងស្រុកខ្មែររឿងអីយើងមិនដឹងរឿងខ្មែររឿងស្អីយើងមិនដឹងរឿងប៉ិតអឺចេះខ្ញុំសូមសនុំពរចេះយើងគុំទៅឆ្លោះមួយអ្នក comment គាត់ comment មានន័យថាគាត់ស្ដាប់យើងទៅគាត់ឈឺចាប់ដូចយើងមើលឃើញយើងមើលឃើញអានេះបងយើងមើលឃើញដូចមកប្រាំងទៅបងប្អូនកម្មករគួរក្បាលវានឹងឲ្យចាំណាខ្លួនឯងវាឲ្យពួក7មករាគិតឲ្យវាអត់យកគួរក្បាលអញ្ចឹងហើយវាស្ដាប់តែពួក7មករា ញ៉ាវាអត់មានវាអត់មានមើលអាការអាទង្វើយកអាទង្វើដែលគេធ្វើឲ្យនឹងអាភាសាដែលគេនិយាយយកពិចារណាគិតខ្លួនឯងឯងពួកអាខួរលប់អស់ហ្នឹងចាសំទោសបាទអរគុណខ្ញុំសូមបញ្ជាក់តិចមិញខ្ញុំភ្លេចសំណួរបងភីហើយបងធីតាភូខ្ញុំឆ្លើយបន្តិចពាក់ព័ន្ធនឹងការបានលើស្ត្រីបាទលើស្ត្រីខ្ញុំបានឃើញវីដេអូដែរចាប់បងអូនស្រីស៊ីធូស៊ីមស៊ីមឈឹមស៊ីធូនេះបាទគឺ មើលរូបភាពហ្នឹងសាហាវយងខ្នងមែនទេបាទចាប់គាត់ហ្នឹងឃើញមិត្តភ័ក្ដិគាត់ម្នាក់ស្ទុះទៅចាប់ដើម្បីទាញទ្រុសបត្រាវិញគឺអាញាធោដែលពាក់ស៊ីវិលធាក់មួយជើងដួលអគូតបាទនេះយើងឃើញមើលវីដេអូណាបាទគឺធាក់ជើងដួលអគូតពេលនោះគេរុញបងអូនស្រីសិទ្ធនោះចូលក្នុងឡាន គឺមានបុរសម្នាក់ទៀតដែលជាបុគ្គលិកនាការវិលមួយគ្នាធ្វើបាតកមួយគ្នានោះគឺមានប៉ូលីសស៊ីវិលមួយទៀតលោតហក់ទៅមុខឡានធាក់ផ្ដួលធាក់ផ្ដួលចេញពីមុខឡាន អានេះរូបភាពនេះបងប្អូនស្រមៃតិចមើលបាទភាពបានដូចជាចាប់ឧបុកអក្រិតជនឬក៏អីចឹងណាដែលពួកគាត់ត្រឹមតែជាកម្មករធ្វើគុតកម្មទៀមទាសិទ្ធិការងារទៀមទាឲ្យមានការឲ្យមិត្តភ័ក្ដិគាត់ជាបុគ្គលិកដូចគ្នាចូលធ្វើការពិសេសវាអត់ច្បាស់គាត់ត្រូវចាប់គាត់ហ្នឹងតម្រាំដល់ទៅពេលចាប់អុសទាញគាត់ចាប់ច្បាច់កគាត់ថាគុំច្បាច់កគាត់ព្រោះពេលហ្នឹងគេអត់ឲ្យ ឈឹមស៊ីធនស្រែករួចគឺគេចាប់ពាក្យកឡើងខក់កសឹងសន្លប់ហើយបាទសឹងសន្លប់ហើយយើងមើលឃើញថារូបភាពដ៏សាហាវយកខ្នងទៅលើស្ត្រីភេទទួនខ្សោយនេះណាវាដូចជាព្រៃផ្សៃខ្លាំងណាស់ចំពោះអ្វីដែលរបបភ្នំពេញកំពុងធ្វើសប្តាហ៍ថ្ងៃនេះខ្ញុំថាដូចជាអឺបងប្អូនជនជាតិពិចារណាមើលខ្លួនឯងទៅថាអ្វីដែលធ្វើនេះសមការដឹកនាំប្រទេសដែលមានមេដឹកនាំមួយដែលថារស់ក្រមនមោសន្តិភាពនឹងអត់ បាទនេះរឿងមួយរឿងមួយទៀតមិញបងថាសួរថាហេតុអីបានប្រទេសខ្មែរយើងប្រាក់ខែតិចជាងប្រទេសគេអញ្ចឹងហ៎យ៉ាបាទអត់មានអីចម្លែកទេហេតុអ្វីរោងចក្រនៅស្រុកខ្មែរត្រូវកែតែមួយរោងចក្រដូចគ្នាមូលហេតុអ្វីបាន ស្រុកយើងនឹងប្រាក់ខែតិចជាងប្រទេសដទៃបើថាកែតែមួយនេះជំរឿននេះនេះបង្ហាញអំពីរូបភាពនេះជំរឿននេះ ឃើញទេគឺជាស្ត្រីដែលមានផ្ទៃពោះដែលត្រូវដែលត្រូវសន្តិសុខលើកប្រវត្តិណាបាទអឺហ្នឹងហើយរូបភាពហ្នឹងខ្ញុំឃើញតែប៉ុន្តែមិនបានចេញទុកខ្ញុំឃើញបាទអត់អីទេយើងឃើញដឹងថាស្ត្រីណាការគឺគឺថាសាហាវសាហាវខ្លាំងមែនទែនបាទរងគ្រោះបាទរងគ្រោះ ពួកគាត់នឹងមើលទៅត្រូវបានការគម្រាមកំហែងហើយបានពួកគាត់លែងបានមកតវ៉ានៅមុខនាការវើលយើងឃើញតែ2 3ថ្ងៃដាក់ឃើញពួកគាត់ឬក៏ពួកគាត់រងគ្រោះដោយសារគេលួចទាត់គាត់ទៅទៅបាទបងអូនស្រីម្នាក់ហ្នឹងឥឡូវគាត់ងើបអត់រួចទេបាទហើយការផ្សាយនេះដែរខ្ញុំសូមខ្ញុំសូមសូមសូមសូមទោសលោកជំរឿនសូមកាត់តិចមុនចូលខ្ញុំការផ្សាយនេះដែរខ្ញុំសូមអំពាវនាវដល់បងប្អូនយើងនៅក្នុងនាការវើល បើអាចឆាតមកគ្រប់ពួកខ្ញុំផ្ទាល់ក៏បានប្រាប់ថាប្អូនស្រីនឹងឈឺនឹងយ៉ាងណាហើយយើងចង់ជួយគាត់តិចតួចអញ្ចឹងណា ដើម្បីជាការលើកទឹកចិត្តបាទជាការលើកទឹកចិត្តដល់ប្អូនស្រីពោះធំដែលអាញាធររបស់ភ្នំពេញគាត់ធាក់គាត់រហូតដល់ដួលនោះបាទតើគាត់យ៉ាងណាសុខទុក្ខគាត់យ៉ាងណាហើយព្រោះពេលខ្លះយើងមើលឃើញបងប្អូនយើងមួយចំនួនភ្លេចគិតអ្នកដែលគ្នាកំពុងមានបញ្ហាពោពួនហ្នឹងហើយត្រូវបានរបបភ្នំពេញទាត់ធាក់ហ្នឹងបាទមិនដឹងថាគាត់សុខទុក្ខយ៉ាងណាអញ្ចឹងណា ព្រោះមនុស្សដល់ទៅ2 3000នាក់បងច្រើនណាស់ច្រើនណាស់បាទហេតុអីបានយើងអត់ប្រើយន្តការដោះស្រាយបែរជាប្រើអាគេថាឲ្យតែប្រឆាំងអញប្រឆាំងរបបអញដឹកនាំគឺគុកបាទគឺគុកទៅតាមគម្រាមកំហែងរាល់ថ្ងៃអាហ្នឹងដែរយើងអត់ចង់បានរូបភាពហ្នឹងទេបាទសូមប៉ុណ្ណេះសិនបងមានអីបងខ្ញុំខ្ញុំចង់បោកក្បាលនោះទៅទៅឥតដល់អារឿងថារੂម៉ែឪរੂសាពួក7មករាឯងកុំលុកជំរឿនដល់ហ្នឹងឯងស្ដាយអាហ្នឹងហើយ ឥឡូវខ្ញុំសូមចូលរួមបន្តិចរឿងស្ត្រីដែលថាធ្វើបដកម្មហ្នឹងហ្នឹងហើយមិនបដកម្មទេឃើញកោតកម្មហ្នឹងហើយខ្ញុំឃើញទង្វើ អាញាធរដែលចាប់គាត់ហ្នឹងធ្វើដូចជាគាត់ហ្នឹងមេឃាតកធ្វើដូចជាគាត់ហ្នឹង គ្រោះថ្នាក់ណាដូចថាគាត់ណាធ្វើកោតកម្មដោយអហិង្សាសោះហ្នឹងណាចាប់គ្នាដូចគ្នាមានកបិតមានកថៅមានកភ្លើងដែលគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃគ្រាន់តែណាគ្រាន់តែដឹកនាំធ្វើបដកម្មប៉ុណ្ណឹង អញ្ចឹងខ្ញុំឃើញអាទង្វើរបស់វាហ្នឹងវាខុសផ្ទុយពីណាផ្ទុយពី ដែលប៉ះពួកវាដែលខ្លាយជាឃាតករសម្រាប់គេវាអត់ដែលទៅចាប់ទេមានតែខ្លាចវាវាមិនដែលចាប់កម្រៀងកំហែងដូចដូចដូចចាប់អាអាឃាតករអាឃាតករដែលវាយតំណាងរាជអាវាយតំណាងរាជនៅមុខវាហៅថានៅមុខរដ្ឋសភាហ្នឹងហើយឃើញតែទៅចាប់ទូតអូស្ត្រាលីយ៉ា ឃើញវាដែរវាមិនដែរវាមិនដែរចាប់ក្រាកឬក៏ធ្វើយ៉ាងម៉េចក៏ដោយដើម្បីថាមើលទៅអាមនុស្សនោះគឺមនុស្សគេគេគ្រោះថ្នាក់ដល់ជីវិតអ្នកដតីវាអត់តែប្រយ័ត្នទេប៉ុន្តែវាមកប្រយ័ត្នណាស់ស្ត្រីឬក៏អោយតែឃើញអ្នកធ្វើបដកម្មក៏ដោយអ្នកធ្វើបដកម្មក្នុងស្រុកខ្មែរក៏ដោយគឺថាវាបញ្ចេញចង្គងវាដូចធ្វើដូចពលរដ្ឋខ្មែរនឹងមានកម្បិតមានប្រថៅមានប្រកែកដេញកាត់វាអញ្ចឹងអាចរិតដែលវាចាត់ចំជនស្រុតត្រង់ណា គឺវាផ្ទុយពីដែលវាយកអាកាចរិតវាហ្នឹងកាចសាហាវរបស់វាហ្នឹងយកទៅទប់ទល់ជាមួយអាអ្នកកាចសាហាវគឺវាផ្ទុយគ្នាចឹងហ្នឹងចាហ្នឹងខ្ញុំចង់ចូលរួមប៉ុណ្្នឹងចាអរគុណបាទហ្នឹងហើយខ្ញុំសូមបកស្រាយអំពីប្រាក់ខែ កម្មករនៅប្រទេស កម្ពុជាតិចហេតុអីបានកម្មកររោងចក្រមិនថាក្រុមហ៊ុនទេគឺប្រាក់ខែទាបដោយសារទី1កត្តារវាង តកែហ្នឹងគេបានដាក់ភិហ៊ុននៅប្រទេសកម្ពុជាគេតែងតែសូកប៉ាន់ក្រមតុកគេហៅថាអំពើពុករលួយបាទហ្នឹងគឺជាចម្បងតែម្ដងបាទជាទូទៅនៅប្រទេសណាក៏ដោយប្រាក់ខែគេមើលអតិបរមាជាពលរដ្ឋក៏ដូចជាសេដ្ឋកិច្ចប្រទេសមួយមួយដែរដូចនៅប្រទេសថៃបើតាមខ្ញុំធ្លាប់នៅជាង2ឆ្នាំគឺប្រាក់ឧបត្ថម្ភគេបើយើងជាជនជាតិបរទេសប្រាក់មធ្យមបាន350បាត បាទ350បាតក្នុងមួយថ្ងៃរហូតដល់500បាតឯណោះប៉ុន្តែបើប្រជាពលរដ្ឋគេចន្លោះពី500រហូតដល់1000បាតបាទក្នុងមួយថ្ងៃអញ្ចឹងណាអញ្ចឹងប្រាក់ខែក្នុងមធ្យមប្រជាពលរដ្ឋខ្មែរយើងបាន12000ទៅ15000ប៉ុន្តែប្រជាពលរដ្ឋគេបានចន្លោះពី20000ទៅ40000បាតក្នុងមួយខែចាអញ្ចឹងខុសគ្នាអាចនិយាយជាដុល្លារអត់អញ្ចឹងខ្ញុំអត់យល់ខ្ញុំអត់ អត់លុយលុយច្រើនពេកអត់ចេះចាយច្រើនពេកជីដុល្លារចង់និយាយថាក្នុងមួយថ្ងៃគេរកបានប្រហែលជា10ដុល្លារសម្រាប់ប្រជាពលរដ្ឋខ្មែរយើងនៅប្រទេសថៃមានន័យថា350បាតហ្នឹងខ្វះតែទីងទួចទេ10ដុល្លារថា10ដុល្លារចោះវាខ្វះ10 20បាតចឹងណាខ្វះតែ4 500ចឹងខ្វះ10ដុល្លារបាទសម្រាប់ពលរដ្ឋគេក្នុងមួយថ្ងៃចន្លោះពី15ដុល្លារទៅ20ឬ30ដុល្លារឯណោះបាទសម្រាប់ពលរដ្ឋថៃ ចឹងអតិភិបគឺពលរដ្ឋគេពលរដ្ឋប្រទេសថៃហ្នឹង គឺគេឲ្យតម្លៃខ្លាំងជាងហើយ រាល់ប្រជាពលរដ្ឋខ្មែរណាក៏ដោយទៅប្រទេសថៃគឺអត់មានសិទ្ធិទៅកាន់លុយថៃអាប់លុយទៅដូចយើងលក់គ្រឿងសំណង់មួយឧទាហរណ៍ថាបងស្រីទាំងពីរជាបុគ្គលិករបស់ខ្ញុំខ្ញុំជាជនជាតិថៃបងស្រីមានយកសិទ្ធិទៅកាន់លុយថៃទៅអាប់លុយឲ្យភ្ញៀវឬបានទេគឺមាន តែខ្ញុំជាមេការឬក៏មេជាអ្នកគិតលុយហ្នឹងគិតបានតែម្នាក់គាត់ មានកាយមកគឿតទូទាត់នៅលើតុករបស់ខ្ញុំអញ្ចឹងនៅលើតុកអញ្ចឹងអនបែងជនជាតិខ្មែរជាជនជាតិបរទេសជាអ្នកបម្រើនោះគឺអត់ឲ្យប៉ះពាល់ទៅលើអាកាយប័ណ្ណឬក៏លុយកាក់គេដាច់ខាតអានេះគឺគេឲ្យតម្លៃទៅលើជនជាតិគេតែម្ដងហើយបងឯងអត់មានសិទ្ធិទៅធ្វើមេដឹកនាំនៅប្រទេសថៃបានទេមិនថាមេសំណង់មេលក់ចាប់អួយមេជាងមេស្អីឲ្យតាពាក្យថាមេដឹកនាំគ្រប់គ្រងឬអីវូនបាត់អ្នកណាគេថាគ្រប់គ្រងមនុស្សដូចថា តកែហាងបាយរកថាបាយនោះបាយចុះខ្ញុំជាតកែទៅបើឯងអាចទៅធ្វើមេតកែហាងបាយបានទេគឺជនជាតិខ្មែរជនជាតិថៃភូមិមាយួននេះក៏ដោយគឺអត់បានទេហ្មងគឺឲ្យតែជនជាតិរបស់គេគ្រប់គ្រងណាសូម្បីតែអង្គការ សង្គមស៊ីវិលនៅប្រទេសថៃមួយចំនួនដែលខ្ញុំស្គាល់សុទ្ធតែមេរបស់គេសុទ្ធតែ ថៃតែម្ដងបាទគេអត់ឲ្យជនជាតិបរទេសមកគ្រប់គ្រងលើនេះបាននេះជាច្បាប់របស់ប្រទេសថៃបើនិយាយឲ្យរស់សរុបទៅគឺជាច្បាប់របស់ថៃតែម្ដង បាទហ្នឹងសូមជំរាបអញ្ចឹងខុសពីខ្មែរណាខ្មែរយើងជនជាតិយួនមកធ្វើការស្រុកខ្មែរក្នុងមួយថ្ងៃប្រហែល20ដុល្លារទៅ30ដុល្លារណា20យ៉ាងទាបបំផុតក៏5 10ដុល្លារដែរប៉ុន្តែជនជាតិខ្មែរធ្វើសំណងតម្រាប់បានចូលធ្វើទៅឆ្លងកាត់ជនជាតិយួនសិនចេះប៉ុណ្ណា មានអីខ្លះណាតែបើខ្មែរធ្វើការគ្នាឯងខ្មែរនឹងខ្មែរស្រួលនិយាយគ្នាប៉ុន្តែអាខ្មែរខ្មែរធ្វើការគ្នាឯងសបោនេះបោកប្រាស់គ្នាឯងទៀតណែរាល់ថ្ងៃវាអញ្ចឹងណា វាបង្រៀនមនុស្សឲ្យខូចគ្រប់បែបយ៉ាងមកនៅប្រទេសកម្ពុជាអានេះខ្ញុំមិនមែនចង់មើលងាយខ្មែរនេះឯងទេប៉ុន្តែពេលខ្លះរឿងនោះវាច្រើនពេកគួរតែនិយាយចេញខ្លះបាទនិយាយចេញខ្លះតែបើយួនវិញមកទោះណត់ចេះក្តៅគឺយួនគ្នាវាមេគ្នាវាហ្នឹងអាដែលមេការធំធំវាលើកបន្ទុកឲ្យធ្វើមេគ្រប់គ្រងយើងតែម្ដងវាចង់វាយយើងវាចង់ធាក់យើងអីក៏បានស្រេចចិត្តអាហ្នឹងរឿងនៅការនេះក្រៅនៅក្នុងពន្ធនាគារគឺមេពន្ធនាគារហ្នឹងបានទៅរៀននៅប្រទេសយួនចំនួន5ឆ្នាំ រួន5ឆ្នាំនឹងអ្នកដែលរៀនផ្សេងផ្សេងមានលំដាប់ដោយសាក់ទីផ្កាយមួយផ្កាយពីររហូតដល់មកសាក់មួយសាក់ពីរនេះមកកាន់ត្រឹមចាក់សោគេសុទ្ធតែទៅរៀនជំនាញការនៅយួនទៅរៀនជំនាញគេថាជំនាញចែកផ្ទះឲ្យអស់បាទហើយមកដល់ពន្ធនាគារព្រៃសរខ្ញុំលើកអត់និយាយគុកណានិយាយតែគុកខ្ញុំរស់នៅក្នុងព្រៃសរនោះគឺគេឲ្យជនជាតិយួនជាប់គុកឬគ្រឿងញៀនធ្វើមេបន្ទប់បាទពួកគ្រឿងញៀនដែលជាប់គុក4 10ឆ្នាំ4 5ឆ្នាំធ្វើមេបន្ទប់ហ្នឹងបងលុយក្នុងម្នាក់ ចន្លោះពី100ដុល្លាររហូតដល់3 400ដុល្លារឯណោះដើម្បីយកកន្លែងដេកបើមិនចឹងទេដេកក្រមហៅប៉ាត់ប្លង់បាទរាល់ថ្ងៃនេះគឺអនុវត្តអំពើពុករលួយនៅក្នុងពន្ធនាគារព្រៃសរនឹងយោងខ្នងតែម្ដងបាទយោងខ្នងតែម្ដងបងប្អូនជនរួមជាតិត្រូវដឹងថាអ្នក ដែលជាប់ពន្ធនាគារព្រៃសររាល់ថ្ងៃនេះគឺមហាសែនវេទនាណាស់មិនថាសកម្មជនមិនថា អ្នកជាប់គុកទូទៅទេគឺយួនគ្រប់គ្រងទាំងអស់បាទគ្រប់គ្រងទាំងអស់គឺពុករលួយហើយអាពួកនោះវាបានលុយខ្លាំងខ្លាំងខ្លាំងទៅឲ្យមន្ត្រីតាមផ្នែកបាទតាមផ្នែកដើម្បីបិទបាំងព័ត៌មានទាំងអស់នេះប៉ុន្តែមានបងប្អូនយើងអ្នកទោសអ្នកស្ការក៏ដូចបងប្អូនយើងអង្គការដែលចេញមកនេះគាត់បានគាត់ថាគាត់និយាយអត់កើតបាទដោយសារគាត់គេត្រូវបានជាប់បំរាមគេជាប់ដេមាត់គាត់អើយតែគាត់និយាយទៅគាត់យកគាត់ទៅវិញណាដោយសារមានបំរាមកិច្ចសន្យាជាមួយគេមុននឹងចេញឲ្យអស់ហើយ ចឹងគាត់ហ៊ាននិយាយឯងរាល់ថ្ងៃបងបងឃើញទេបាទអញ្ចឹងហើយពួកគាត់បានខ្សឹបប្រាប់មកខ្ញុំខ្លះខ្លះថាបញ្ហាក្នុងគុកគឺបញ្ហាពុករលួយនោះខ្លាំងកខ្វក់តែម្ដងហើយមួយទៀតនោះគឺជនជាតិចិន ដែលជាស្ត្រីរស់នៅប្រទេសចិន4 5ឆ្នាំរស់ស៊ីគ្រឿងញៀនហើយគាត់ថានៅប្រទេសខ្មែរស្រួលរស់ស៊ីបំផុតលើពិភពលោកមកយក អាវតែមកផ្លេទេមកដល់នេះគឺផលិតគ្រឿងញៀនលក់ដោយផ្សារត្រីបាទ លក់គ្រឿងញៀនដោយផ្សារត្រីបងប្អូនណាចឹងហើយបានប្រហែលថ្ងៃមុនចាប់គ្រឿងញៀន80តោននោះមិនមែនត្រឹមកំពង់ស្ពឺទេបងប្អូនជនជាតិគឺនៅកំពង់សោមច្រើនណាស់បាទច្រើនណាស់ដល់ឥឡូវនៅទីក្រុងកំពង់សោមមួយពោពេញទៅដោយចិនបងប្អូនឃើញកាប់ចាក់គ្នាបាញ់គ្នាដែលមានដំណោះស្រាយណាហូបដល់អាក្រុមហ៊ុនរកស៊ីខុសច្បាប់អនឡាញមួយសម្រាប់គ្នានៅក្នុងនឹងបាត់ព័ត៌មានដល់រងថ្ងៃមានណាហ៊ាននិយាយទេណាឃើញរឿង អាក្រក់ជាច្រើននៅប្រទេសកម្ពុជាប៉ុន្តែត្រូវបានរបបនេះគេបំលែងបំភ្លៃបំភាន់បិទព័ត៌មានណាបិទព័ត៌មានអ្នកដឹងទៅភ័យខ្លាចអត់ហ៊ាននិយាយទេខ្លាចជាប់ទៅទៀតបាទហ្នឹងដែលសូមចំជម្រាបពុកម៉ែបងប្អូនឲ្យបានជឿប៉ុណ្ណេះសិនបាទសូមអរគុណណាជំរឿនខ្ញុំនៅតែមិនអស់ចិត្តតកតងនឹងរឿងកម្មកនៅ Nagawal ចុះហេតុអីគេព្យាយាមមិនដោះស្រាយបញ្ហាឲ្យកម្មក ហើយអ្វីដែលជាលក្ខខណ្ឌកម្មករដែលពួកគាត់កំពុងអឺខ្ញុំចំកាត់បងស្រីដោយសារពេលវេលាខ្ញុំទៅក្រនាមការក្រៅតិចហើយខ្ញុំមិនបាក់យល់ទេពាក់ព័ន្ធនឹងកម្មករណាការវើនេះគឺការពិតគេដោះស្រាយព្រោះគេចង់ដោះស្រាយដកបាតកម្មភ្លាមនឹងគេខ្លាចបំផុតកម្លាំងបាតកម្មនឹងហើយកម្លាំងបាតកម្មទៀតមិនមែនតិចទៀតរហូតដល់2 3000នាក់បងស្រីទាំងពីរបាទដល់2 3000នាក់នោះអញ្ចឹងកម្លាំងនឹងខ្លាំងណាស់ តែហេតុអីបានគេបដោះស្រាយដោយសារគេបន្សាបស្ថានភាពព័ត៌មានទី1គ្រឿងញៀនប៉ែកតោងត្រូវបានបិទមកនេះមានណានិយាយមិនទី2រឿងបកពួកមន្ត្រីរបស់តកូលហ៊ុនហ្នឹងគាត់ហុំដីជុំវិញបឹងទលេសាបប្លន់ប្រជាពលរដ្ឋលក់ដីថោកថោកឥឡូវនេះគេទៅប្រមូលដីយកយកវិញកាត់ជារបស់រដ្ឋទាំងអស់ចំណែកទី2ចំណែកទី3គឺហ៊ុនសែនដែលខ្ញុំសូមលើករូបភាពដែលហ៊ុនសែនកំពុងធ្វើដំណើរទៅប្រទេសភូមា ដែលជាបុរដ្ឋមើលឃើញកំពុងបាតកម្មតវ៉ានេះបងប្អូនឃើញនេះអានេះគឺជាការបំលែងព័ត៌មានដល់បងប្អូនយើង ចាប់អារម្មណ៍នៅនាការវល់នាការវល់គឺកម្មកររោគគ្រោះពិតប្រកបមិនមិនបិទបាំងទេប៉ុន្តែ គេទន្ទឹមនោះគឺយកនាការវល់នេះជាកន្លែងបំផន់ព័ត៌មានសម្រាប់ការទស្សនកិច្ចរបស់លោកហ៊ុនសែនទៅប្រទេសភូមាណាសូមជម្រាបពុកម៉ែបងប្អូនឲ្យឃើញនៅអ្វីដែលជាទស្សនវិជ្ជា នៅប្រទេសកម្ពុជាកំពុងធ្វើការបាតកម្មជន់រូបថតហ៊ុនសែនដេញគេថាជន់ដុតឬក៏ដាក់គ្រាប់បែកនៅប្រទេសកម្ពុជានេះគឺជាពលរដ្ឋប្រទេសភូមាបាតកម្មលើបដាមិនស្វាគមន៍វត្តមានរបស់លោកហ៊ុនសែនមកឃើញតើភាពដែលពេលមិនចូលចិត្តលោកហ៊ុនសែននេះគេធ្វើដល់យងខ្នងបែបនេះនៅ តែហ៊ុនសែនញញឹមញញែមដើរទៅទៅប្រទេសភូមាដែលពលរដ្ឋគេមិនសប្បាយចិត្ត ឥឡូវនេះប្រទេសកម្ពុជាក៏ដូចលោកហ៊ុនសែនដែរគឺជាសត្រូវពលរដ្ឋប្រទេសភូមាបាទនេះគឺជាអ្វីដែលខ្ញុំចង់និយាយប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជឿថា ចាប់ពីពេលនេះតទៅហ៊ុនសែនឬមន្ត្រីរបស់គណៈបកជាជនទាំងអស់ចូលទឹកដីភូមាគឺប្រយ័ត្នខ្លួនទៅខ្ញុំគាត់ប្រាប់អញ្ចឹងទេគឺជាសត្រូវរបស់ជាប្រពភូមាហើយបាទគេប្រកាសត្រង់ត្រង់ហើយគេថាគេដាច់ខាតគឺគេអត់លើកលែងឲ្យទេដែលទៅគ្រប់គ្រងរបបធិតកោ សម្រាប់ពលរដ្ឋខ្លួនឯងជាង1000នាក់នៅប្រទេសភូមា បាទគឺគេគេអត់គ្រប់គ្រងទេបាទគឺទៅលើកទឹកចិត្តនិងឲ្យលុយឲ្យកាក់ជួយជាសម្ភារៈស្អីស្អីនេះ គឺជារឿងមួយដែលពលរដ្ឋភូមាខំសម្បាខ្លាំងណាស់បងប្អូនឃើញរូបភាព ដែលយករូបថតលោកហ៊ុនសែនគូសខ្វែងហើយអឺជន់ជើងហើយឬក៏មានរូបភាពដុតទាំងអស់នេះគឺការឈឺចាប់របស់ពលរដ្ឋភូមាដែល លោកហ៊ុនសែនចង់ទាញលោកមៀងឡាំងមកចូលប្រជុំនៅហៅថាក្រុមអាស៊ានលោកហ៊ុនសែនអាងខ្លួនឯងជាមេអាស៊ានបន្តវេនក្នុងឆ្នាំ2022ព្រោះជាទូទៅក្នុងមួយឆ្នាំមួយឆ្នាំវាតែបដូរវេននៃមេអាស៊ានបងស្រីអាពីនេះទេបាទយើងបានទំនុកនេះគឺថាប្រទេសម៉ាឡេស៊ីបាន ទេមកប្រាប់លោកហ៊ុនសែនដាក់ កម្រិតខ្លាំងខ្លាណាថាអាចនឹងប៉ះពាល់ដល់អាស៊ានហ្នឹងថាលោកហ៊ុនសែនធ្វើមេអាស៊ានពិតប្រាកដមែនប៉ុន្តែมันអាចបញ្ជាធ្វើឲ្យស្រេចចិត្តបានធ្វើអាស៊ានហ្នឹងបែកបាក់ទីក្នុងបានទេនេះក៏យើងកត់សម្គាល់មើលបាទសូមអរគុណចាចាអឺដែលលោកជំរឿនដែលឥឡូវហ្នឹងដែលយើងបានដំណឹងមកតាមរយៈបងប្អូនយើងខមមិនហ្នឹងផេករបស់ហ៊ុនសែនត្រូវបានបាត់ហើយដោយសារតែកំហឹងរបស់ប្រជាពលរដ្ឋភូមិមា គាត់ចូលមក comment គឺគាត់ចូលមក comment ជាប្រមាថនៅក្នុង page របស់ពួករបស់ហ៊ុនសែនតែម្ដងសំមុខបាទត្រឹមត្រូវណាស់យើងបានទទួលព័ត៌មានតាំងពីព្រឹកនេះលោកហ៊ុនសែនត្រូវបានបិទ comment ទាំងអស់គឺព្រឹកមិញនេះគឺទទួលបានថាប្រជាពលរដ្ឋភូមិដែលមានចំណេះជំនាញ IT គាត់តែមាន account page លោកហ៊ុនសែននេះបានបាញ់ពេញ Twitter ដែលខ្ញុំមាន Twitter របស់ប្រទេសភូមិនោះជាច្រើន Twitter ដែរឃើញរូបភាពនេះពេលដែលហ៊ុនសែនហោះទៅដល់ប្រទេស នោះភ្លាមគឺគេផុសផុលនៅក្នុង Twitter នេះបានជេរប្រមាថហ៊ុនសែនដៀលថ្មេះជារបបផ្ដាច់ការគេហៅថាឆ្នាំស្រែងឆ្នាំស្រែងនោះហើយដើរស្អីលៀងគូតខ្លួនឯងរួយរោមតាមខ្លួនទៅលៀងគូតអីដល់មៀងអងឡាំងគេថាมันអាចទៅរួចទេគេมันអាចទៅរួចទេហើយគេប្រកាសសត្រូវជាមួយលោកហ៊ុនសែនទៅទៀតគេប្រកាសតាម Twitter ណាខ្ញុំបានបកប្រែជា ភាសាខ្មែរជាច្រើននៅក្នុង Twitter ដែលគេបង្ហោះហ្នឹងបាទព្រោះប្រទេសនេះគេចូលចិត្តលេង Twitter ចាំបងប្អូនដែលមាន ប្រព័ន្ធព័ត៌មាន media ឬក៏លេង Twitter បងប្អូនឆែកទៅមើលព័ត៌មានប្រទេសភូមា ទៅឬក៏អាស៊ីសេរីនៅប្រទេសភូមាក៏គេបានចុះផ្សាយដែរបាទអើលោកជំរឿនអើខ្ញុំជឿថាពលរដ្ឋភូមាក៏មិនខុសពីពលរដ្ឋខ្មែរយើងដែរយើងដូចគ្នាជាងហ៊ុនសែនកំពុងតែគៀបសង្កត់ធ្វើបាបយើងសពបែបយ៉ាងទាំងអស់ស្រាប់តែថៃគេមកកាន់ជាងហ៊ុនសែនយើងក៏ខឹងដែរតែគ្រាន់តែពលរដ្ឋយើង ភាគច្រើននៅក្នុងប្រទេសថៃយើងទៅធ្វើការយើងទៅធ្វើការនៅប្រទេសគេយើងរស់ដោយសារគេអញ្ចឹងទៅកំហឹងយើងមិនដឹងទីធ្វើអីមានតែទុកនៅក្នុងខ្លួនខ្លួនឯងហ្នឹងហើយយើងខំដូចគ្នាអញ្ចឹងពីព្រោះណាណាក៏ដឹងដែរហ៊ុនសែនប្រើអំណាចផ្ដាច់ការគៀបសង្កត់សម្រាប់គេពលរដ្ឋភូមិដូចគ្នាអញ្ចឹងគេកំពុងប្រទេសគេគេកំពុងតែប្រឆាំងហើយមិនមែនតែពលពលរដ្ឋភូមិទេសូម្បីតែអប្រធានសូម្បីតែខាងបៃយុរ៉ុបសហរដ្ឋអាមេរិកក៏ប្រឆាំងនឹងមេដឹកនាំកុម្មុយនីសពួកភូមិនឹងដែរចុះហេតុអីយើង ណាយើងទៅគ្រប់គ្រងអញ្ចឹងគេក្តៅក្រហាយគេកំពុងធ្វើយ៉ាងម៉េចក៏ដោយដើម្បីឲ្យមីងអំលៀងណាទម្លាក់អំណាចចុះឈប់ធ្វើបាបពលរដ្ឋគេឈប់សម្រាប់ពលរដ្ឋខ្លួនឯងបន្តទៅទៀតស្រាប់ឯងទៅទៅទៅទៅទៅតាំងខ្លួនទៅជួយគេយើងជួយគេយ៉ាងម៉េចបាទយើងជួយគេមិនបានហ៊ុនសែនគំនិតតែមួយគត់គឺទៅដើម្បីតែចងមេត្រីជាមួយគ្នាណាដើម្បីឲ្យពួកអាផ្ដាច់ការនឹងវាតំណែងតំណងគ្នាប្រើអំណាចដើម្បីតែចង់ខ្លួនឯងចង់ធ្វើជាបរិបទខ្លាំងខាងបៃអាស៊ីហ្នឹងឯង ណាចង់ទៅតំណាក់ទំនងជាមួយអាគិតកោហ្នឹងចង់ឲ្យយកគិតកោហ្នឹងមកយករៀនគំរូពីខ្លួនដើម្បីតែយកអំណាចយកអត្តពលទៅធ្វើបាបអឺពលរដ្ឋគេអាកន្លែងហ្នឹងឯងពលរដ្ឋភូមិមានមិនពេញចិត្តនឹងនឹងនឹងនឹងនឹងនឹងអាមេដឹកនាំចោលទៀតហ្នឹងហ្នឹងហើយតែខ្លួនឯងប្រទេសខ្លួនឯងយើងប្រើបានណាធ្វើអ្វីបានតែអំពើចិត្តណាប្រទេសភូមាគេកំពុងតែព្រួយបារម្ភនឹង អ្នកមេដឹកនាំនៅតែធ្វើបាបគេតែយើងទៅចេញមុខមកទាំងចងេងទាំងចងាស់មកគេក្តៅក្រហាយមិនសំឡាងអើយគេអត់ដល់ AB52 បើខ្ញុំមានកំភ្លើងខ្ញុំមាន AB52 ខ្ញុំបាញ់ទម្លាក់ក្បាលហោតាំងពីលើនោះមិនឲ្យដល់ដីគាត់ទេហ្នឹងហើយឲ្យធ្លាក់ក្នុងព្រៃក្នុងព្រៃតែម្ដងទៅយ៉ាមែនទេទៅយើងយ៉ា យើងមិនគួរប្រមាថគាត់ចឹងទេមែនតែទៅយើងកុំអសរុះអីព្រោះគាត់ក៏ជា អ្នកដឹកនាំប្រទេសមួយដែរហើយក៏តំណាងឲ្យខ្មែរយើងដែរប៉ុន្តែយើងចង់ឃើញការផ្លាស់ប្ដូររបស់គាត់ដែលមិនមានការកាប់សម្លាប់គ្នាបាទមិនមានការកាប់សម្លាប់គ្នាដោយប្រទេសភូមាចឹងព្រោះខ្មែរយើងនៅអាចនិយាយគ្នាបានខ្ញុំឡើងខ្ញុំខឹងរឿងអីហ៊ុនសែនសម្លាប់យើងបាន 40ឆ្នាំដែលគេគម្រាមគេកំហែងគេប្រមាថខ្មែរបានរឿងអីត្រឹមជីវិតអាហ៊ុនសែនមួយយើងប្រមាថបានវាសម្លាប់គេបានយើងសម្លាប់វាបានដូចគ្នាជីវិតជីវិតសងជីវិតញ៉ាវាវាគម្រាមយើងបានវាសម្លាប់យើងបានរឿងអីយើងយើងយើងមិនប្រមាថគេបានព្រោះវារាល់ថ្ងៃប្រមាថជីវិតខ្មែររាល់ថ្ងៃហ្នឹងមិនទៅគិតយ៉ាងម៉េចទៅញ៉ាខាងខ្លួនឯងមានអំណាចមានបលិសមានតាមានមានសពបែបយ៉ាងអស់ណា ធ្វើអ្វីបានតែអំពើចិត្តដល់តពលរដ្ឋណាគ្រាន់តែសុំមករស់សុំតែក្តីសុខគេមកឲ្យសុខហ្នឹងរឿងអីក៏ផ្លោតលទ្ធពលរបស់វារឿងអីក៏លឹកទៅកើមានសម្បើម្លេះអាចោមសៀតហ្នឹងចាសំទោសបាទអានឹងជាគេហៅថាគណិតច្បល់ខុសគ្នាបាទมันជាបញ្ហាទេប៉ុន្តែការយល់ឃើញខ្ញុំអត់ចូលចិត្តយកពាត់វាយទេខ្ញុំយកញួរដាក់វិញ ចឹងបងឯងយកវែងគាត់ខ្ញុំអត់ចូលចិត្តវែងគាត់ទេបានឈឺឯងវាអត់អត់ប្រយោជន៍មកមកទេពួកខ្ញុំខ្ញុំទៅពេលស្រីខ្ញុំមិនគាត់វែងហ្នឹងហើយយកវែងយូរយូរវែងអំពត់វែងតែតែតែតែតែខ្ញុំជួយម្ដងបាទខ្ញុំនិយាយច្រើនស្ងួតតហើយខ្ញុំចូលតាមតាមឡើង 3K បាទ3335នាក់អ្នកចូលកំពុងជួលមើលបើទីតាភូមានអីបន្ថែម ចាខ្ញុំប្រកាសជាមានទេប៉ុន្តែសម្រាប់ខ្ញុំតាក់ទងខ្ញុំខ្ញុំវានៅតែវិវល់ជាមួយតែបងប្អូនកម្មករទេអារម្មណ៍ខ្ញុំគូក្បាលខ្ញុំរូបភាពដែលធ្វើឲ្យខ្ញុំឈឺចាប់ប៉ុន្តែសម្រាប់វត្តមានហ៊ុនសែនទៅភូមិមាននោះខ្ញុំពិតជាបានឃើញឃើញនៅការងើបឡើងណាងើបឡើងបង្ហាញអំពីកំហឹងនៃការឈឺចាប់របស់ប្រជាពលរដ្ឋភូមិមាគឺថាសំមុខហ៊ុនសែនវាស័កសមហើយណា ដែលយើងទៅគ្រប់គ្រងជនជនវាថាគ្រប់ជនគ្រប់ជនរត់រកគ្នាហើយបានទទួលការស្វាគមន៍យ៉ាងស្អាតស្អាតធម្មតា ទេដេរិឆានវាត្រូវនឹងដេរិឆានត្រូវតែគ្នាឯងហ្នឹងឯងណាឆ្នាំកែឆ្នាំណាគ្រប់ហ្នឹងឯងគិតកោវាត្រូវគិតកោគិតកោវាគ្រប់គ្រងអាគិតកោគ្នាវាហ្នឹងឯងវាដូចតែគ្នាហ្នឹងឯងណាខុសគ្នាទេសម្រាប់ខ្ញុំហ្នឹងហើយសម្រាប់ខ្ញុំខ្ញុំទៅណាអត់ឆ្ងាយពីបងប្អូនស្ត្រីយើងដែលកំពុងរង គ្រោះដោយសារតែការធ្វើបាប ពីសន្តិសុខរបស់របបក្រុងភ្នំពេញទៅលើពួកគាត់ពិសេសគឺស្ត្រីដែលមានផ្ទៃពោះខ្ញុំពិតជាអាណិតពួកគាត់ខ្លាំងមែនទែនខ្ញុំអាណិតគឺមួយយប់មិញខ្ញុំគេងឃើញតែរូបភាពប្អូនស្រីដែលដេកនៅលើ ស្មៅហ្នឹងគាត់ចុកឆ្អល់ដែលត្រូវគេគេគេប៉ះទៅគេចគាត់ហ្នឹងគឺខ្ញុំអាណិតណាហើយនឹងរូបភាពប្អូនស្រីដែលគេច្រានឡើងលើឡានគឺខួរក្បាលខ្ញុំនៅវល់ជាមួយទៅរឿងបញ្ហា ហើយបងអូនស្រីដែលគេខ្លាចដែលជំនឿខ្ញុំសូមថាកន្លែងរឿងនេះយើងហ្នឹងយើងឃើញពីទុកលំបាករបស់គាត់យើងមានតែការឈឺចាប់និងឃើញចំនួនគាត់ប៉ុន្តែយើងអត់អាចហើយយើងអត់អាចយកការជឿចាំដាក់ខ្លួនយើងត្រូវជំរុញទឹកចិត្តគាត់មិនមែនត្រឹមកម្មកកម្មការីគឺខ្មែរទូទាំងប្រទេសនឹងគឺចូលរួមគ្នាធ្វើបាតកម្មអាហ្នឹងដែលយើងអាចធ្វើយើងអត់អាចទៅយើងអាណិតណាអាណិតយើងត្រូវជំរុញអាការអាណិតអាណាអាណិតគាត់ពួកគាត់ហ្នឹងគឺយើងជំរុញទឹកចិត្តគាត់ដើម្បីឲ្យអ្វីដែលការទៀមទានឲ្យឆាប់បានសម្រេចដើម្បីកុំឲ្យគេ ធ្វើបាបគាត់បន្តទៅទៀតអ្វីយើងអាចធ្វើបានចាឥឡូវអញ្ចឹងអញ្ចឹងហើយដោយហេតុដូច្នេះហើយខ្ញុំមានតែលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តហើយដោយសម្ដេចជំរឿនគាត់បានជំរាបអំបញ្ញមិញហ្នឹងសូមឲ្យបងប្អូនដែលបានដឹងពីព័ត៌មានតកតនឹងបងអូនស្រីដែលត្រូវគេធាក់គាត់ត្រូវអីហ្នឹងថាចង់ដឹងពីសុខទុក្ខគាត់ហើយយើងក៏ចង់ថារួមចំណែកក្នុងការជួយផ្ដល់ថាមិនថាជាការលើកទឹកចិត្តឬក៏ ជាការរួមចំណែកតិចតួចអីយើងក៏ចង់ចូលរួមជាមួយដែរសូមជួយជូនជាព័ត៌មានមកដល់ពួកយើងឲ្យបានដឹងផង យើងចង់ចូលរួមជួយបងអូនដែរណាសូមចូលមកក្នុងផេកទូទួលមនសិការពួកយើងខ្ញុំមកខ្ញុំមណិតណាក្នុង នាមជាខ្មែរដូចគ្នាយើងជួយគ្នាក្នុងនាមជាខ្មែរសូមឲ្យបងប្អូនខ្មែរទាំងអស់មិនតន់ប៉ះអ្នកឯងគង់តែថ្ងៃណាមួយប៉ះអ្នកឯងពេលទៅប៉ះអញ្ចឹងបានអ្នកឯងដឹងថាវាឈឺចាប់ប៉ុណ្ណាអឺខ្ញុំចង់បកស្រាយមួយខ្ញុំចង់ បកស្បែកវាមកក្របភ្នែកវាហ្នឹងហើយវាថាម៉េចពួកអឺខ្លួនឯងធ្វើអ្វីបានខ្លះឲ្យឲ្យឲ្យឲ្យឲ្យគេហ្នឹងចង់និយាយថាពួកខ្មែរយើងគណៈបពប្រឆាំងជាពិសេសអត់ទាន់បានធ្វើអ្វីបានមែន ពីព្រោះហ៊ុនសែនមិនអនុញ្ញាតមិនផ្ដល់ឱកាសឲ្យគណៈបកសង្គ្រោះជាតិដែលឈ្នះឆ្នោតនេះទៅកាន់អំណាចយកអំណាចទៅអភិវឌ្ឍទៅប្រើប្រាស់តាមអ្វីដែលពលរដ្ឋត្រូវការ បើចង់ឲ្យយើងធ្វើឲ្យហ៊ុនសែនហ្នឹងទេតំណែងមកចង់ចេញពីតំណែងទៅបងសុភីខ្ញុំនិយាយដែរដែរចឹងការដែលយើងយកអា comment ពួកនេះមកអានវាខាតពេលច្រើនណាព្រោះវានិយាយវាធ្វើវាធ្វើវាធ្វើល្ងងវាខួរក្បាលដូចតែយើងបើគីឡូ2ខាំដូចតែគ្នានេះប៉ុន្តែខួរក្បាលវាបិណ្ឌគួរកាលបកងអញ្ចឹងទៅទៅវិភាគតាមវានិយាយវាខាតពេលហ្មងណា បើវាខាត់ពេលមួយវាមកយើងនិយាយ7មករាយើងនិយាយហ៊ុនសែនទៅមកវិញពុកបានអត់នេះអត់និយាយទេនិយាយតែរឿងនោះអត់ប្រយោជន៍អញ្ចឹងនិយាយតាមវាដាក់ឲ្យយើងនឹងខមមិនវិលវល់វល់វល់ហ្នឹងទេណាខ្ញុំដូចខ្ញុំសប្បាយចិត្តបងធីតាគាត់និយាយថាបងប្អូនស្រីណាឈឺពោះឯណាគាត់ចង់ជួយចង់អីនោះវិញណ៎ឥឡូវបងប្អូននៅបាតកម្មណា ការធ្វើកំពុងបាតកម្មរត់ដំណោះស្រាយតើមានដំណោះស្រាយណ៎យើងនិយាយនោះវិញអាអ្នកខមមិនដែលគាត់ ក៏គេហៅថាខួរក្បាលបកងបើយើងទៅខួរក្បាលបកងមួយគាត់វាវល់ខួរក្បាលបកងហ្នឹងអើវាខ្លាំងហ្នឹងហើយគឺកុំលើកែក្នុងដងហ្នឹងហើយខ្ញុំស្មោកជាមួយគាត់ខ្ញុំទៅខោក្បាលពលហុកហ្នឹងណាហ្នឹងហើយអូខេសូហ្វីឥឡូវចាំយើងដល់កន្លែងផ្សេងផ្សេងព្រោះឥឡូវយើងយើងនិយាយពីប្រធានបទយើងសិនចាំដល់ផ្សេងផ្សេងពេលឆ្លើយ comment ចាំយើងយក comment ហ្នឹងមកឆ្លើយឥឡូវយើងនិយាយអំពីគោលបំណងចម្បងរបស់យើងសិនណា ព្រោះឥឡូវយើងចង់និយាយហ្នឹងហើយឥឡូវដោយសារពេលវេលាខ្ញុំមាន ការចេញក្រៅទៅជួបគេតិចហើយខ្ញុំសូមជម្រាបលាមុនដែរហើយសូមអធិទោសដល់បងស្រីតាពីមានប្តីលើនោះត្រង់ណាចេញមួយថ្ងៃអីដាក់គាត់លោកតានិយាយបងប្អូនជនជាតិផងដែរមានសម្ដីលើលួសត្រង់ណាបន្តិចបន្តួចកុំប្រកែកកាន់ហើយជួនកាលខ្ញុំនិយាយញាប់មិនបានគិតហើយក៏មិនបានរៀបចំជាបរោបែបបត់ឋាននេះទេបាទគឺនិយាយចេញពីបេះដូងចេញពីចិត្តនិយាយអ្វីដែលខ្ញុំឃើញព័ត៌មានផ្ទាល់ភ្នែកស្ដាប់ឮ បាទមិនបាននិយាយអីណាដោយគេខមមិនយ៉ាងម៉េចយ៉ាងម៉េចអ្នកដែលយើងនិយាយវាស្បាយចិត្តជាធម្មតារបស់គាត់ទៅអ្នកតែបងប្អូនក្នុងនេះក្នុងក្នុង100អ្នកមានតែម្នាក់ហ្នឹងមកមកខមមិនថាយើងហ្នឹងយើងចាប់អារម្មណ៍សំខាន់បងប្អូនយើងនៅចូលរួមចុច like ចុច share ចូលមើលដល់ 2k ណាបាទបានចាំបានខ្លាំងហើយបើគាត់ខ្លោគាត់ like ខ្លួនឯងដែរបានមើលប្រហែលដូចយើងទៅណាអាហ្នឹងបានគាត់ខ្លាំងតែសង្ឃឹមថាគាត់រាល់ថ្ងៃរួមរស់នៅក្នុងរូងកែបរូងក្តៅហ្នឹង ហើយទៅនិយាយគាត់ឲ្យគាត់តម្លៃស្អីមិនបាច់ចំលើកឈ្មោះគាត់ឲ្យមកនិយាយមកវាដូចជាអាណាមកហ្នឹងវាអង្គុយសូធွာចេញដឹងចូលដឹងតែតែសិចាំបានហើយមហាលោកប្រធានសាធារណស៊ីឲ្យយើងខ្លួនចាក់ទៅហើយយកលោកជាមកដេកអត់ស្អុយគេដល់គេឲ្យល្បីណាអ្នកខ្លះគេអត់ដែលស្គាល់សោះស្រាប់តែគេវាយលោកធានសំស៊ីវាថ្មីស្អីចុះមួយអាយើងនេះថតស្គ្រីមរូបភាពគេយកបង្ហោះគេមិនបាច់ចាំជួលយើងអស់លុយស្អីអាហ្នឹងវាអញ្ចឹងណា តែបើយើងគុំលវីលថាមកថាទៅណាសំខាន់រឿងពិតលោកយានសាមីស៊ីរាល់ថ្ងៃមាន បាក់វិជា ប្រៃណារាល់ថ្ងៃហ៊ុនសែនខ្លាចមិនត្រឹមរូបទេសម្បីតែសម្លេងរូបថតក៏មកជួបសោះតែចឹងនេះលក់ឡើយប្រក្រតែប្រកាច់រហូតហ្នឹងឃើញអត់ បាទហ្នឹងមានន័យចម្លែកទេបងប្អូនសូមអរគុណច្រើនសូមជម្រាបលាជួបគ្នាឱកាសក្រោយទៀតសម្ដេចជំរឿនដែលបានឆ្លៀតពេលវេលាមកចូលរួមក្នុងការជជែកពីការតាក់ទងពីបញ្ហាដែលកំពុងកើតមាននៅក្នុងសង្គមខ្មែរយើងហើយក្នុងកំណត់ឆ្នាំថ្មីនេះខ្ញុំសូមជូនពរសម្ដេចជំរឿនរងទាំងក្រុមគ្រួសារសូមមានសុខភាពល្អហើយក៏ជូនពរទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទូទាំងពិភពលោកសូមឲ្យជាឲ្យផុតនូវជំងឺដល់កាយសាហាវទាំងពួងជាពិសេសសូមជូនពរទៅដល់បងប្អូនកម្មករដែលកំពុងធ្វើកោបកម្មសូមឲ្យបងប្អូនទទួលបានដំណោះ ស្រាយមួយដ៏សមរម្យហើយឲ្យរបបក្រុងភ្នំពេញផ្លាស់ប្ដូរអេរយាប័តបញ្ចប់នៅអំពើហឹង្សាចាប់ចង ទៅលើបងប្អូនយើងសូមឲ្យក្រុមហ៊ុនគ្រប់នៅលក្ខខណ្ឌការងារបញ្ហាកើតឡើងសូមអរគុណសូមជម្រាបលាបាទវាមិនមែនជាបញ្ហារវាងកម្មករជាមួយរដ្ឋាភិបាលទេសូមឲ្យក្រុមហ៊ុនត្រូវតែហ៊ាន ទទួលយកដំណោះស្រាយជាមួយនឹងកម្មករចា៎អូខេឥឡូវចឹងសូហ្វីយើងបិទអានឹងមួយសិនទៅចាំយើងចេញភាសាទៀតពីរនាក់ណា អូខេអូខេខ្ញុំអរគុណចាអរគុណច្រើនជម្រាបលាបងប្អូន